សូមលោកលោកស្រី អ្នកនាងកញ្ញាអ្នកញោមពិតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្ទនាពធដូចតទៅសូមអនុមោទនី ណាជាបឋមខ្ញុំកាណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដ៏សេចក្តីគ្រប់ជាថ្លាដ៏ខ្ពង់ខ្ពស់លើលោកសូមក្រាបថ្វាយបង្គំចំពោះព្រះគុណម្ចាស់ព្រះធេរានុធេរៈគ្រប់ព្រះអង្គដ៏សេចក្តីគ្រប់ជាថ្លាដ៏និងសូមចម្រើនពរលោកលោកស្រីនិងកញ្ញាខ្ញុំបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាម ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃសុក្រ 200ខែមិញឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ចូលរួមក្នុងការស្ដាប់ ពធទេសនាដែលមានកិច្ចសន្ទនាពធប្រចាំថ្ងៃសុក្រដែលមានការនិមន្តចូលរួមពីគុណចាស់ពីព្រះអង្គនិមន្តមកពីទីកន្លែងផ្សេងគ្នាខ្ញុំកណាសូនមស្ការក្រោតថ្វាយបង្គំគុណចាស់ចន្ទជុតតោនិមន្តគង់នៅក្នុងវត្តរស្មីរតនសាមគ្គីនៅទីក្រុងព្រីស្បិនដោយសេចក្តីគោរពជ្រះថ្លាហើយនៅសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ញាណសារណោមាននិមន្តគង់នៅក្នុងវត្តធម្មសាមគ្គីទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីគោរពជ្រះថ្លាថ្ងៃនេះខ្ញុំកណាបានរដ្ឋនីគុណ ម្ចាស់មកចូលក្នុងកសន្ទនាប្រចាំថ្ងៃសុក្រជាកម្មវិធីប្រចាំថ្ងៃសុក្រហ្នឹងក៏ជាទីជាទូទៅ តែងតែនាំយកនៅកិច្ចសន្ទនានៅ ប្រធានបទដែលបានដាក់នៅក្នុងកិច្ចសន្ទនារបស់យើងខ្ញុំកណាគឺថ្ងៃថ្ងៃនេះយើងយកមកដល់ក្នុងអឺ សិលមយៈបនសម្រាប់ដោយការរក្សាសិលក្នុងបញ្ញកិរិយាវត្ថុ10យ៉ាងប៉ុន្តែ យើងចូលទៅក្នុងសិលយៈសិលមយៈបនសម្រាប់ដោយការរក្សាសិលបានដល់សិលទី2ហើយគឺសិក្ខាបទទីទី2គឺ អតនីទានប៉ុន្តែ ហាក់ដូចជាចង់ចប់តិចហើយប៉ុន្តែมันបានមិនមិនតាន់បានធ្វើសេចក្តីសន្និដ្ឋានឬក៏បញ្ចប់សេចក្តីចុងក្រោយនៅឡើយទេទើបតែ គាត់ចាស់គ្រូញានសន្នោនិមន្តចូលរួមកាលពីសប្តាហ៍មុនអត់បានចូលរួមឆែកដូច្នេះក៏ថ្ងៃនេះចង់បន្ថែមសេចក្តីឲ្យបានពាក់កណ្ដាលហើយនឹងចូលទៅក្នុងសិក្ខាបទទី3គឺកាមេសុមិឆាចារៈគឺការប្រព្រឹត្តខុសក្នុងកាមថ្ងៃនេះក៏ញោមបាសិកានប់សវណ្ណក៏មិនបានចូលរួមប្រហែលជាបន្តិចទេក៏ចូលរួមក៏មិនដឹងដែរចាំបន្តិចមើលហើយនឹងញាតិញោមពិតបរិស័ទនឹងចូលរួមស្ដាប់ពធទេសនា ដែលមានការចាប់ដើមដោយគុណចាស់ច័ន្ទជុតតោនិមន្តមកពីខេត្តទីក្រុងពិស្បិនដោយតទៅគណៈសូមរតនាមុនចាប់ចាប់ចាប់ចាប់តនបើកណាមធរតនតយសៈខ្ញុំព្រះករណាសូម លើហដ្ឋានមស្ការថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមនមស្ការថ្វាយបង្គំគុណចាស់ទាំងពីរព្រះអង្គម្ចាស់ញាណសារណោគុណចាស់សវណ្ណបញ្ញោដែលនៅក្នុងបន្ទប់ខ្សែធួរនេះណាសូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលមានប្រកបដីចូលមកស្ដាប់ពធតាមកាលឡាយ ចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាដែលមាន ប្រកបដោយចូលស្ដាប់ពធតាមកាលាយប្រចាំថ្ងៃសប្ដាហ៍ស្មើនេះម៉ោង7 4នាទីយប់នៅ ទីក្រុងព្រីស្បិនម៉ោង8 5នាទីណាម៉ោង8 5នាទីយប់នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីម៉ោង4 5នាទីល្ងាចនៅ ប្រទេសកម្ពុជាកម្មវិធីសន្ទនាប្រធមប្រចាំថ្ងៃសុក្រនៅក្នុងត្រីនេះស្ថិតនៅក្នុង ថ្ងៃ200ខែមីនាឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃថ្ងៃសុក្រទី18ខែកុម្ភៈឆ្នាំ2022 សូមឱកាសពីកាណាកូនចាស់គ្រប់ព្រះអង្គដើម្បីបានរាធនាពធមកសំដែងខាងដើមហើយនឹង សន្តានាពធនៅក្នុងរាត្រីនេះញាតិញោមពុទ្ធបរិស័ទមានសំណួរក៏អាចសាកសួរបានកូនចាស់ចូលមកស្ដាប់តាមការឡាយក៏អាចសាកសួរបានក៏មានសំណួរតកតងទៅជាមួយនឹងសិល5ព្រោះការសន្ទនានេះយើងតើបតែ សន្តានាដល់សិក្ខាបទទី2អតនេទានាវេរមណីសិក្ខាបទាំងសមាទិយមិខ្ញុំប្រកាសណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវិជាកិរិយាកម្មយកនឹងទ្របដែលគេមិនបានឲ្យដោយកាយដោយវិចារគឺយើងសន្តានេចេញពីបញ្ញកិរិយាវត្ថុទី2 គឺសៃលវយៈបនបនដែលសម្រេចអំពីការរក្សាសិលការរក្សាសិលនិយាយឲ្យមែនតែនទៅនិយាយឲ្យប្រកបជា ត្រឹមត្រូវតាមពុទ្ធិកាការរក្សាសិលនេះគឺបានបនច្រើនជាការធ្វើធ្វើអវិសទានដែរគណៈកូនចាស់ញាតិញោម សិក្សានៅ ក្នុង ប្រសូតនានាណាដែលមានសម្ដែងណាដូចជានៅក្នុងបញ្ញាភិសន្តិសោតណាក្នុងបេដលេ48អង្គត្រនិកាយអត្ថកនិបាតណាមានសម្ដែង នៅក្នុងបញ្ញាភិសន្តិសោតណាបងត្រង់សម្ដែង ពីសិល5ហ្នឹងគឺជាមហាទាន ចង់បញ្ជាក់ថាការរក្សាសិល5ហ្នឹងយើងមិនបាច់ដល់ទៅសិល8សិល10សិល4បបខុសទេត្រឹមតែសិល5ហ្នឹងរក្សាបានល្អហ្នឹងគឺបាន អានិសង្សច្រើនណាស់ណាគឺច្រើន ជាការ ធ្វើនៅអវិជ្ជទាននានាទៀតណាហើយយើងមើលនៅក្នុងអឺវេលាមសោឬក៏វេលាមសោយើងអាន វេលាមសោក៏បានក្នុងគម្ពីរ អង្គត្រនិកាយអ្នកវកនិបានចឹងណាបើដល់លេខ49សំដែងក្នុងវេលាមកសូនហ្នឹងគឺការធ្វើបនដែលធ្វើអមិសទានហ្នឹងណាហ្នឹងហើយថ្វាយទានចំពោះព្រះភិក្ខុសង្ឃដែលមានព្រះសម្មាសម្ពុទ្ធជាប្រធានបានបន់ច្រើនណាថ្វាយសេនាសនៈទានដល់ព្រះភិក្ខុសង្ឃដែលបំពីទិសទាំង4មានព្រះសម្មាសម្ពុទ្ធ ជាតិប្រធានជាដើមរឹតតែបានបនច្រើន ជាអមេសទាននានាទាំងអស់តែការដល់ព្រះរតនត្រ័យជាទីពឹងបានបនច្រើនជាការធ្វើអមេសទានទៀតការរក្សាសិល5ណាបានបនច្រើនជាការដល់ព្រះរតនត្រ័យជាទីពឹងទៀតឥឡូវយើងសិក្សាតាមប្រសូតអីគឺយើងឃើញអញ្ចឹងហើយនៅក្នុងប្រសូតខ្លះទៀតបែរដល់លេខ45នៅក្នុងប្រសូតដែលព្រះអង្គបានពិសិល5នោះជាកិរុធធទៀតផង ជាគរុធោហ្នឹងហើយធោហ្នឹងគឺមានឧបការៈធ្ងន់មានន័យថា មានឧបការៈច្រើនមែនទែនដល់មនុស្សណាអញ្ចឹងសរុបតែក្តីមកយើងសន្តាននៅក្នុងបញ្ញកិរិយាវត្ថុទី2គឺសៃលមយៈបនឬក៏សៃលមយៈបនដែលសម្រេចដោយការរក្សាសិលដោយមាននៅសេចក្តីជ្រះថ្លា ដែលយើងហៅថាសទ្ធាហ្នឹង មានអសទ្ធាជ្រះថ្លាជឿជាក់ទៅនៅក្នុងកូនព្រះរតនត្រ័យហើយសមាទាននៅបត្រៃករណគមយតិពឹងសមាទាននៅ បញ្ចសិលយកមកប្រតិបត្តិគឺឈ្មោះថាជាសាវកសាវិការបស់ព្រះសាស្តាហើយឈ្មោះថាបានបំពេញនៅបន់ ដែលជាមហាទានទៀតផងណាជាមហាទានទៀតផងក្នុងព្រះសោតដតីដតីទៀតគឺព្រះអង្គឲ្យតម្លៃណាស់តាកតងជាមួយនឹងសិល5ហ្នឹងអញ្ចឹងបានយើងលើកយកមកសន្តានីណាសិក្ខាបទទី1បរិតិបាតាវេរមណីចប់ហើយហើយចូលបន្តសិក្ខាបទទី2អត្តនេទានវេរមណីហ្នឹងបានសន្តានីច្រើនដែរហើយ កាលពីសប្តាហ៍កន្លងទៅហ្នឹងអញ្ចឹងយើងសន្ទនាអំពីសិលហ្នឹងចូលដល់8សប្តាហ៍សប្តាហ៍នេះ8 9សប្តាហ៍ហើយ8សប្តាហ៍ទៀតណា8សប្តាហ៍សប្តាហ៍នេះហើយយើងទៅទៅដល់សិក្ខាបទទី2របស់សិល5ហ្នឹងអញ្ចឹងបើយើងវែកញែកលំអិតសេចក្តីទៅ គឺត្រូវចំណាយពេលច្រើនសប្តាហ៍ច្រើនខែណានៅក្នុងសិក្ខាបទនីមួយៗហ្នឹងអញ្ចឹងនៅក្នុង អត្តនេទានានេះណាយើងនិយាយអំពីការកម្មយកនៅវត្ថុដែល គេមិនបានឲ្យដោយកិរិយាលួចអាហ្នឹងជាអត្តនេទានណាហើយខ្ញុំណាត់អាត្មាសូមលើកយកសេចក្តីខ្លះខ្លះទៀតតាកតងទៅជាមួយនឹងការលួចហើយនឹងការមិនលួចនិយាយដល់ ទ្រព្យសម្បត្តិដែលគេហួងហែងគេថែរក្សាមានទ្រព្យមានវិញ្ញាណមានទ្រព្យមិនមានវិញ្ញាណអីក៏បានលើកឡើងមកច្រើនឥឡូវចំណែកលើកអំពីពោជានយៈវត្ថុម្ដងណាពោជានយៈវត្ថុមានន័យថាវត្ថុដែលជាទីសក្ការៈគោរពបូជារបស់មនុស្សទេវតាទាំងឡាយដូចជាតកតងតែជាមួយនឹងព្រះពុទ្ធបដិមាពុទ្ធរូបណាជាអតេសកៈចេតី ដូចជាព្រះពោធិព្រឹកដូចជាព្រះសរីរកធាតុអីជាដើមហ្នឹងជាវត្ថុដែលអឺជាទីសក្ការៈរបស់មនុស្សទេវតាអញ្ចឹងពោជានយៈវត្ថុនេះអឺលោកបែងចែកជា2ណាគឺពោជានយៈវត្ថុដែលមាន គេថែរក្សា ហើយនឹងពជានិយមវត្ថុដែលมันមានគេថែរក្សាណាដែលមិនមានគេ ថែរក្សាចឹងគឺលោកវិនិច្ឆ័យបែងចែកទៅជាពីរចឹងដែរហើយបើសិនជាយើងនិយាយអំពី អ្នកដែលជាម្ចាស់ពិតប្រកបគឺអត់មានទេមានន័យថាព្រះពុទ្ធរូបក្តីព្រះសរីរិកធាតុក្តីពពុទ្ធព្រឹកក្តី មិនមែនមានអ្នកណាម្នាក់ជាម្ចាស់ជាម្ចាស់វត្ថុនឹងពិតប្រាកដទេព្រោះអីព្រោះពោជានយវត្ថុជាទីសក្ការៈគោរពបូជា របស់មនុស្សទេវតាទូទៅទាំងអស់អានឹងយើងនិយាយអំពីអឺវត្ថុដែលជាទីគោរពសក្ការៈបូជាហ្នឹងมันអាចថាមានអ្នកណា ជាម្ចាស់ពិតប្រាកដទេអាហ្នឹងគឺលោកពិនិច្ឆ័យត្រង់ហ្នឹងចង់បញ្ជាក់ថាបើសិនជា អឺពូជាដែលយើងវត្ថុទាំងនោះឯងមានម្ចាស់វាប្រកបដោយទ្រព្យសម្បត្តិដតីដតីអញ្ចឹងណាដោយផ្ទះសំបែងឡានម៉ូតូមាសប្រាក់អីឬក៏វត្ថុសម្ភារៈអីផ្សេងផ្សេងដែលប្រើប្រាស់ហ្នឹងរបស់មានវិញ្ញាណក្តីរបស់អិតវិញ្ញាណក្តីបើម្ចាស់ត្រូវការចង់ដោះដូរត្រូវការចង់កំតិចត្រូវការចង់អីអាហ្នឹងគឺអាចបានអាចធ្វើបានតាមចិត្ត អាចធ្វើបានតាមចិត្តអាហ្នឹងគឺចង់និយាយថារបស់ហ្នឹងគឺមានបញ្ចាស់ដាច់មុខមកណាមានបញ្ចាស់ដាច់មុខមកដូចផ្ទះអីចឹងត្រូវការវ័យចោលវ័យខ្ទេចធ្វើធ្វើទៅណាឬក៏ដូចជាឡានម៉ូតូអីចង់កំតិចចោលកំតិចទៅទិញថ្មីទៀតទៅឬក៏កម្ពុតខោអាវអីចង់ដុតចោលចង់យកទៅកប់ចោលអីទិញថ្មីទៀតទិញដល់អាហ្នឹងគឺវត្ថុដែលមានម្ចាស់ដាច់ដាច់ដាច់មុខអញ្ចឹងមកតែចំពោះ ទីវត្ថុជាទីសក្ការៈគ្រប់បុជាដោយពុទ្ធបដិមាដូចជាពពុទ្ធិព្រឹកព្រះស្រីរកធាត ជាដើមនេះ លោកសំដែងថាមិនមានអ្នកណាជាម្ចាស់ដាច់មុខពីប្រកបថាពិតប្រកបទេប៉ុន្តែលោកវិនិច្ឆ័យជា2ថាមានអ្នកថែរក្សា និងមិនមានអ្នកថែរក្សាណាដូចជាពុទ្ធរូបក្តីពុទ្ធិព្រឹកក្តីព្រះស្រីរកធាតក្តីបើមានអ្នកថែរក្សា មានព្រះសង្ឃថែរក្សា មានបាសកបាសិកាថែរក្សា មានពុទ្ធបរិស័ទណាមួយថែរក្សាណាដូចជាពុទ្ធរូបនៅក្នុងវត្តអីចឹងមានព្រះសង្ឃថែរក្សាអញ្ចឹងទៅព្រះស្រីរាជធាតុនៅក្នុងវត្តមានព្រះសង្ឃថែរក្សាអញ្ចឹងទៅណាហើយនៅតាមសាលាឆោទៀនអីជាដើមហ្នឹងមានអ្នកថែរក្សាអីចឹងទៅចឹងបើសិនជាបុគ្គលណាមួយកម្មយកដោយថេយចិត្ត ណាកាន់យកដោយថេយចិត្តដោយចិត្តលួចនៅរបស់ទាំងនោះអាហ្នឹងគឺជាអតនេទានណាជាអតនេទានមានន័យថាលួចនៅពុយជានិយវត្ថុដែលមាន ដែលមានកិថេរសាណាមានកិថេរសាដើម្បីទុកជាទីសក្ការៈគ្រប់បុជាណាប៉ុន្តែបើសិនជាពុយជានិយវត្ថុទាំងនោះអត់មានកិថេរសាទេ ដូចជានៅតាមដបតាមព្រៃឬក៏នៅ តាមទីណាអាហ្នឹងនៅតាមភ្នំតាមអីចឹងអត់មានអ្នកថែរក្សាអញ្ចឹងទេតែអញ្ចឹងបើសិន ជាមានបព្វជិតឬក៏ក្រហោះណាមួយឃើញពុទ្ធរូបនៅទីអឺណាដែលគេមិនមានថែមិនមានថែរក្សាហ្នឹងមើលទៅมันល្អຕົកអញ្ចឹងទៅវាមិនសមទៅ ជាមួយនឹងវត្ថុជាទីសក្ការៈទេ ហើយក៏កាន់យកដើម្បីទៅដាក់ទីកន្លែងណាដែលសមគួរសម្រាប់បូជាអាហ្នឹងគឺមិនជាអត្តនេតិទេណាទុយទៅវិញគឺរមែងបានបនច្រើនទៀតផងណាអញ្ចឹងបានយើងនិយាយអំពីរឿងការលួច ប្រពុតរូបរឿងការលួចព្រះស្រីរិទ្ធធាតុអីហ្នឹងមានតោកច្រើនតែមានតោកច្រើនដោយនៅប្រទេសកម្ពុជាយើងមានអឺ ព្រះពុទ្ធរូបខ្លះធ្វើពីស្ពាន់ព្រះពុទ្ធរូបខ្លះធ្វើពីដើមឈើដែលមានតម្លៃអឺខ្ញុំណាសំបី វត្តត្រកកំណត់របស់ខ្ញុំណា ពីដើមមានព្រះពុទ្ធរូបធ្វើពីដើមឈើដែលមានតម្លៃខ្ញុំណាមិនមិនច្បាស់ដើមឈើហ្នឹងទេតែចោលលុយកាត់យកយកទៅលក់បាត់ណាហើយខ្ញុំណាធ្លាប់ទៅទីក្រុងសៀមរាបហ្នឹង ព្រះពុទ្ធរូបឈើមួយចំនួនដែល មានឈើមានតម្លៃហ្នឹងណាពួកចរហ្នឹងអាសកាត់សចូលទៅលួចណានៅព្រះពុទ្ធរូបក្នុងព្រះវិហារហ្នឹងនឹងចង់បញ្ជាក់ថាការប្រព្រឹត្តរបៀបហ្នឹងឈ្មោះថាលួចហើយព្រោះអីព្រះពុទ្ធរូបទាំងនោះគឺមានអ្នកថែរក្សាមានព្រះសង្ឃអ្នកថែរក្សាជាទីគោរពសក្ការៈបូជារបស់ព្រះសង្ឃរបស់ពុទ្ធបរិស័ទតែនៅក្នុងព្រះវិហារអី ឬក៏នៅក្នុងគាត់ហើយអញ្ចឹងចោក៏ចូលទៅលួចដោយថេជចិត្តហ្នឹងគឺមានទោសច្រើនណាស់ដូចជាអឺវត្តស្រុកកំណត់ខ្ញុំណាពីដើមមានព្រះស្ពន់មាន ព្រះអីចឹងណាតែចោចូលទៅលួចណាចូលទៅលួចជនអីចាប់ប្រសងវាយទៀតក៏មានដែរណាដើម្បីលួចយកព្រះហ្នឹងគឺជាអត្តនេតិអញ្ចឹង ហើយមិនត្រឹមតែអត្តនេទានធម្មតា ទេ គឺ មានទោសច្រើនទៀតមានទោសច្រើនទៀតណាដោយសារតែលួចយកនៅពុទ្ធរូបហើយអឺជារបស់ដែលប្រសង់គ្រប់គ្រងថែរក្សាទៀតណាដើម្បីទុកជាទីសក្ការៈគ្រប់វិជាហ្នឹងហើយអឺពួកក្រុមជនពីលមួយចំនួន បាបធ្ងន់រហូតដល់បំផ្លាញតែបំផ្លាញពុទ្ធរូបពួកអាកាត់ ជាកណាត់ជាកណាត់ទៅតែយកយកតែយកឈើទៅតលក់ណាតែគេយកឈើតលក់ជន់អីគេយកទៅលក់ជារូបទៅជារូបស្អីគេចង់និយាយថាជាវត្ថុមានតម្លៃគេយកទៅលក់អយអ្នកនៅក្រៅឬក៏យ៉ាងណាខ្ញុំណាមិននិយាយរឿងហ្នឹងទេតែចង់និយាយថាចោនោះវាលួចយកទៅដល់តែរបស់វាតម្លៃគឺថាអញ្ចឹង នៅក្នុងសេចក្តីហ្នឹងគឺចង់បញ្ជាក់ថាកាលណាបើលួចរបស់ដែលថែរក្សាអញ្ចឹងតលក់អាហ្នឹងគឺមានទោសមានទោសហើយដោយព្រះស្ពាន់អីអញ្ចឹងខ្ញុំបណ្ដានៅអូស្ត្រាលីនេះមកអូស្ត្រាលីនេះទៅទៅទៅទៅបននៅផ្ទះញោមនៅញោមជនជាតិថៃគាត់មានរូបរូបខ្មែរពុទ្ធរូបខ្មែរស្ពាន់ អញ្ចឹងចង់និយាយថារបស់ហ្នឹងគឺគេលួចពីស្រុកខ្មែរមកមកលក់ឲ្យជនជាតិថៃនៅប្រទេសថៃហ្នឹងគឺសុទ្ធតែប្រព្រឹត្តទៅជាអតនេទានហើយណាសរុបសេចក្តីមកវត្ថុដែលជាពោជានិយៈមានប្រពុទ្ធបដិមាក្តីព្រះត្រៃរកធាតុក្តីព្រះពោធិព្រឹកក្តីកម្មយកដោយការលួចដោយភ័យចិត្ត អាហ្នឹងគឺជាអត្តនេតិពិតប្រាកដប៉ុន្តែបើសិនជាការកាន់យក ដោយផ្លាស់ប្ដូរទីកន្លែងដោយយល់ថាទីកន្លែងអង្គការពុទ្ធរូបហ្នឹងមិនសមរម្យឬទីកន្លែងអង្គការព្រះស្រីរាជធានីមិនសមរម្យជាដើមហើយយកទៅដាក់នៅទីកន្លែងដែលល្អយកទៅដាក់នៅទីកន្លែងដែលស្អាតអាហ្នឹងគឺมันចាត់ជាអត្តនេតិទេ លោកលើឧទាហរណ៍ដូចជាប្អិនប្អិនត្រាតិរាជដែលទៅយកចង្គមកែវពីភ្នួងសក់របស់តនព្រាមនោះណាដោយលោកបញ្យលលោកវិនិច្ឆ័យថាប្រអិនហ្នឹងគឺអត់មានថយចិត្តគិតលួចនៅចង្គមកែមកទេដោយយល់ថាតូនព្រាមហ្នឹងយកចង្គមកែទៅដាក់ពីកន្លែងដែលមិនសមគួរណានៅក្នុងសក់ ហើយតនព្រាមហ្នឹងគាត់អត់មានទីកន្លែងណា មួយសំគួរដើម្បីតម្កល់នៅជង្គមកែវនោះទេប្រអិនក៏គិតថាទៅយកចង្គមកែវនោះមកតម្កល់ទុកនៅចូលឡើងមនីចិត្តនៃរដ្ឋាភិបាលតឹងក៏ទៅយកចង្គមកែវពីភ្នងសក់របស់តនព្រាមអញ្ចឹងទៅលោកបញ្យល់ថាប្រអិនអត់មានថយចិត្តគិតនឹងលួចទេគ្រាន់តែមាន បំណងដោយសេចក្តីជ្រះថ្លា ផ្លាស់ប្ដូរទីកន្លែងសម្រាប់បង្កល់ព្រះស្រីរាជធាតុឲ្យសមរម្យដល់ប៉ុណ្ណោះហ្នឹងដើម្បីបានជាទីសក្ការៈគោរពបូជារបស់មនុស្សទេវតាទាំងឡាយអញ្ចឹងលោកមិនចាត់តែជាអន្តនេទានទេទេណាអានឹងខ្ញុំណាលើកមកវិនិច្ឆ័យតកតងទៅជាមួយនឹងពោជនយវត្ថុណាដើម្បីឲ្យបានផ្លែកសេចក្តីខ្លះសម្រាប់យើងសន្តានអំពីសិក្ខាបទអត្តនេទានហ្នឹងហើយតកតងទៅជាមួយតោស នៅជាមួយអានិសង្ឃក៏កាលណាគាត់ចាស់ញាតិញោមវិនិច្ឆ័យទៅតាមនឹងតែបើយើងលួចវត្ថុមានតម្លៃច្រើនក៏មានទោសច្រើនលួចវត្ថុមានតម្លៃតិចក៏មានទោសតិចបើយើងលួចអឺរបស់អ្នកអត់មានសិលក៏មានទោសតិចជាង របស់ អ្នកមានសិលចឹងទៅវាបានវិនិច្ឆ័យថ្ងៃមុនចឹង លួចរបស់សាមណេរក៏មានទោសតិចជាងលួចរបស់ភិក្ខុអញ្ចឹងទៅលួចរបស់ភិក្ខុហ្នឹងក៏មានទោសតិចជាងលួចរបស់គណៈអញ្ចឹងទៅលួចរបស់គណៈហ្នឹងមានទោសតិចជាងលួចរបស់សង្ឃអញ្ចឹងទៅលួចរបស់សង្ឃហ្នឹងគឺមានទោសច្រើនជាងគេទៅមានទោសច្រើនជាងគេណាហើយនិយាយពីរឿងអានិសង្ឃវិញក៏ក៏មានច្រើនអានិសង្ឃរបស់អតនេទានាវេរមណីការមិនលួច ណាការមិនរួចត្រឹមអ្នកដតីបានអនុសងមកគឺជាអ្នកដែលមានទ្រព្យសម្បត្តិគង់វង្សណាតើកើតជាមនុស្សកើតអត្តភាពណាណាក៏ជាអ្នកស្វែងរកទ្រព្យសម្បត្តិបានដោយងាយហើយទ្រព្យសម្បត្តិដែលស្វែងរកមកគឺបានគង់វង្សទៀតនៅក្នុងព្រះអត្តកថាណាលោកសំដែងអំពីអានិសង្សរបស់កិរិយាមិនលួចហ្នឹងគឺមាន11ណាតិចជាងសិក្ខាបទទី1ណា បារតិបាតាវេរមណី ការមិនសម្លាប់សត្វហ្នឹងគឺ បានអានិសង្ស23ប៉ុន្តែអតនេទានាវេរមណីការមិនលួចទ្រព្យសម្បត្តិរបស់អ្នកដតីហ្នឹងគឺបានអានិសង្ស11ទី1មហត្ថៈអ្នកតាភាពជាអ្នកមានទ្រព្យសម្បត្តិច្រើនមានន័យថាតើកើតជាតិណាណា គឺមានទ្រព្យសម្បត្តិច្រើនដោយសារមាននៅការមិនប្រមាទមិនប្រមាទគឺការរក្សាសិលការមិនលួចហ្នឹងជាហេតុ ជាហេតុដែលនៅមានទ្រព្យសម្បត្តិច្រើនតាមពិតពូជដែលនៅមានទ្រព្យសម្បត្តិហ្នឹងគឺជាអានិសង្សរបស់ទៀនទេប៉ុន្តែសិលហ្នឹងក៏ជាបច្ច័យផងដែរណាដោយការមិនប្រមាថហ្នឹងហើយក៏ជាហេតុជាបច្ច័យដើម្បីមានទ្រព្យសម្បត្តិច្រើនដែរហ្នឹងទី1ហ្នឹងទី2បហូតៈធនៈបហូតៈធនញ្ញតា ជាមនុស្សមានរបស់របរនឹងធញ្ញហាហ្នឹងសម្បូរច្រើនរបស់បរិភោគគ្រឿងឧបភោគបរិភោគហ្នឹងគឺមានច្រើន ហើយទី3អនន្តភោគតាជាមនុស្សមានទ្រព្យបានមកដោយមិនទៅតល់ជាទីបំផុតគឺថាស្វែងរកមកគឺថាបានទ្រព្យនឹងឯងច្រើនមានមាននៅអ្វីជាគ្រឿងរារាំងក្នុងការស្វែងរកទ្រព្យទេ ទី4អនុបណ្ណភោគបតិតាភោគទ្រព្យដែលមិនទាន់កើតក៏កើតឡើងបានមានន័យថាទ្រព្យសម្បត្តិណាដែលមិនទាន់មានហ្នឹងក៏ស្វែងរកបានណា មិនមែនគាត់ឯងឯងទេណា មិនមែនគាត់ផុសពីដៃមកឯងឯងទេពាក្យថាទ្រព្យសម្បត្តិមិនទាន់មានមិនទាន់កើតកើតឡើងបានហ្នឹងគឺទ្រព្យសម្បត្តិណាដែលមិនទាន់មានគឺស្វែងរកទ្រព្យសម្បត្តិនឹងបានមកដោយបំណងផងថ្នាតាមប្រាថ្នាអញ្ចឹងទៅទី5ឧបានៈភោគៈថាវរតាទ្រព្យសម្បត្តិដែលបានមកហើយនឹងឯងគឺតាំងនៅភ្ជាប់ជួន មិនខូចខាត មិនមាននៅអន្តរាយនៅធ្វើឲ្យខូចនៅទ្រព្យសម្បត្តិហ្នឹងទេ ហើយទី6អិឆអិឆេតានឹងលាភិនឹងខេបដេលាភិតារោគទ្រពរបស់ដែលប្រាថ្នាបានមកដោយឆាប់រហ័សមិនលំបាកទេទ្រព្យសម្បត្តិណាដែលយើងប្រាថ្នាត្រូវការចង់បានអីនេះគឺស្វែងរកមកបានដោយឆាប់រហ័សដោយមិនលំបាកណាដោយមិនរងចាំថាអូត្រូវការរបស់ណាត្រូវការរបស់ហូបអីមិននៅរងចាំរាប់សប្តាហ៍រាប់ខែទៅបានទេចង់បានរបស់ណាគឺស្វែងរកឆាប់បានរបស់នោះតែម្ដង ហើយទី7អសាធារណៈភោគតាមានទ្រព្យសម្បត្តិមិនខ្ចាត់ខ្ចាយអន្តរាយទៅដោយ រាជភ័យចរភ័យឧតកភ័យអគីភ័យឬក៏ញាតណាដែល មិនល្អមករួចអីទេគឺទ្រព្យសម្បត្តិដែលបានមកនោះគង់វង្សមិនវិនិច្ឆ័យមិនមាន អន្តរាយណាមួយមកបៀតបៀនបានដែរមាន អន្តរាយកើតពីទឹកពីភ្លើងពីចោលជាដើមទី8អសាធារណៈ ធនៈបដិលាភតាទ្រព្យសម្បត្តិដែលរកបានមកហើយនឹងมันបានខ្ជះខ្ជាយសាយភាយទៅប្រេះប្រាស់គឺមិនន័យថាបុគ្គលនោះមិនមែនចេះតែយកទ្រព្យសម្បត្តិទៅចំណាយឥតប្រយោជន៍ទេប្រាស់ទេចាយវាអីគឺមានហេតុមានផលត្រឹមត្រូវទី9លោកុត្តរបដិលាភតាសំរុំជាអ្នកបាននៅលោកុត្តរៈត្រឹបទៀតផងមានន័យថាអ្នកដែលរសារនៅសិក្ខាបទអត្តនេតិនាវេរមណីនេះ ការមិនលួចទ្រព្យសម្បត្តិអ្នកដតីហ្នឹងក៏ជាហេតុដែល ធ្វើឲ្យបុគ្គលនោះបន្សំអបនិស័យដើម្បីបាននៅលោកកត្រសម្បត្តិគឺមគ្គ4ផល4និទានមួយទៀតផងហើយទី10ណថេភាវសៈអជាអ្នកអ្នកតាអសវៈអ្នកតាភាពជាអ្នកមិនធ្លាប់ដឹងមិនធ្លាប់ឮដោយគ្រាន់តែពាក្យថាគ្មាននោះឡើយគឺសន្សំពូជមានព្រោះមិនដែលធ្វើឲ្យគេវិនិច្ឆ័យមិនដែលធ្វើឲ្យគេហិនហត់ដល់ទ្រព្យសម្បត្តិ អញ្ចឹងគឺខ្លួនឯងហ្នឹងក៏មិនសន្សំអាពូជក្រពូជហិនហយពូជអឺអត់ឃ្លាននឹងដែរណាគឺបានទៅកើតជាតិណាណាគឺមិនដែលស្គាល់ពាក្យថាគ្មានទេពាក្យថាគ្មានពាក្យថាអឺមិនមានទេណាគឺមិនកើតឡើងដល់បុគ្គលនោះឡើយបុគ្គលនោះគឺតែងតែមានទ្រព្យសម្បត្តិបបោសម្រាប់ចិញ្ចឹមជីវិតណានៅក្នុងអត្តភាពដែលខ្លួនកើត ហើយទីអឺទី11សុខវិហេរិតា ទៅនៅទីកន្លែងណាក៏ជួបប្រទេសតែនៅសេចក្តីសុខណាសំពួយមិនបៀតបៀនគេណូការដែលมันលួចហ្នឹងគឺมันបៀតបៀនគេมันធ្វើឲ្យគេដល់នៅសេចក្តីវិនិច្ឆ័យมันធ្វើឲ្យគេដល់នៅសេចក្តីសោកសៅអញ្ចឹងបុគ្គលហ្នឹងទៅរស់នៅទីណាណាក៏សុខដែរក្នុងបច្ចុប្បន្នហ្នឹងហើយទៅអនាគតជាតិទៅរស់នៅកើតក្នុងទីណាណាក៏ មានតែសេចក្តីសោកអត់មានបុគ្គលណាមកបៀតបៀនធ្វើឲ្យដល់នៅសេចក្តីទុកលំបាកព្រោះតែការវិនិច្ឆ័យត្រឹមទេដល់ខ្ញុំណារៀបរាប់ខ្លីខ្លីតាកតងទៅជាមួយនឹងអានិសង្ឃរបស់សិក្ខាបទទី2ទៅណាណាអត្តនេទានាវេរមណីសិក្ខាបទាំងសមត្ថយមិដានទាំងការមិនលួចទ្រព្យសម្បត្តិរបស់អ្នកដតីហ្នឹងគឺបានអានិសង្ឃ11ប្រការ11យ៉ាងហ្នឹងហ្នឹងសូម ធ្វើនៅធម្មថាធិបាយខាងដើមប៉ុណ្ណឹងតែដើម្បីទុកពេលសន្តានាពធបន្តទៀតណាសូមអនុមោទនីក្រាសាធុសាធុសាធុអរគុណណាស់គុណចាស់គ្រូចន្ទយុតោ បានលើកយកនៅពធសន្តានាកិច្ចចាប់ដើមបានរយៈពេល28នាទីទាំងខ្ញុំកណាផងដែរអញ្ចឹងខ្ញុំកណាសូមបកគល ទន្ទាឲ្យគុណចាស់ច័ន្ទមានសារណោមេត្តាធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមទៅលើអត្តនេទានដែលគុណចាស់ញៀនសាណោណាមសប្តាហ៍ហើយអាចបាន ជើញមុនចូលរួមទេឥឡូវធ្វើម៉េចឲ្យបានសេចក្តីបន្ថែមទៀតក្នុងអត្តនេទានទេសូមនឹងប្រតិនិមន្តមាសិកាចំពោះគុណនៃព្រះរតនត្រ័យ ដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសូមនមស្ការចំពោះអង្គសវណ្ណបញ្ញោជាគ្រូចាត់ការនៅវត្តរតនារាមហើយក៏ជាប្រធាននៃកម្មវិធីការសម្ដែងវធសន្ទនាវធប្រចាំថ្ងៃសុក្រនិងមស្ការចំពោះការកិច្ចការកណ្ដាលចូលតោក្រុងនៅក្រុងព្រីស្បិនដោយសេចក្តីគោរពកោតក្រែងនិងសូមនមស្ការចំពោះព្រះសង្ឃគ្រប់ ព្រះអង្គដោយសេចក្តីគោរពកោតក្រែងហើយនឹងមើលលើសូមចរានពូបាទសេចក្តីសុវណ្ណបែកពេលពីអាទិត្យហើយនឹងជាចងពុទ្ធបរិស័ទដែលកំពុងចូលស្ដាប់នេះក្តីនឹងញាតិញោមនឹងបំរុងចូលស្ដាប់នៅពេលក្រោយក្តីក្នុងថ្ងៃនេះក៏បានកាស ចូលរួមសម្ដែងពធសន្ទនាពធជាបន្តនៅក្នុងពុញ្ញកិរិយាវត្ថុទីពីទីសីលមយៈគឺសម្រាប់មុនមកពីការរសាសិលដូចកាន់ចាស់ចាណាជូនបានបាន លើកឡើងហើយនៅនៅក្នុងអតនេទាន ក្នុងសិក្ខាបទទី2ក្នុងនិច្ចសិល ចឹងយើងស្ដាប់ណាពុទ្ធោទៅខ្ញុំក្រានសមាធិគាត់ឲ្យចូលរួមនៅក្នុងអានិសង្ឃរបស់សិលដោយដោយកំពុងចាស់ចានចូលតលើកឡើងដើម្បីឲ្យយើងគ្រប់គ្នានឹងចេះពិចារណានៅក្នុងពេលដែលរឿង ហេតុទាំងអស់ហ្នឹងកើតឡើងព្រោះមកពីយើងមិនបានដឹងមិនបានស្គាល់អំពីកម្មហើយនឹងផលហើយយើងអាចឃើញឬក៏យើងអាចជួបយើងចម្រើនអកុសលតទៅទៀតដោយសារតែយើងអត់បានដឹងហ្នឹងប៉ុន្តែពេលយើងស្ដាប់ពីអានិសង្ឃ នៃសិលហើយយើងស្ដាប់ពីអានិសង្ឃរបស់សិលសិក្ខាបទអត្តមេទានប៉ុន្តែវាត្រូវ មាន សភាពផ្ទុយគ្នាពី ការមិនមានសិលក្នុងសិក្ខាបទអត្តមេទានហ្នឹងដែរដោយទៅត្រង់កន្លែងចំណុចនៃអានិសង្ឃដែលនិយាយពីបុគ្គលអ្នកដែលមានទ្រព្យសម្បត្តិមកមិនវិនិច្ឆ័យទៅដោយ ភ័យផ្សេងផ្សេងមានរាជភ័យជាដើមក្នុងភ័យនេះវាមានឧត្តកភ័យមានថាភ័យការឡើងពីការទឹកលិចមានទឹកចំនួនឬក៏ភ្លៀងអីចឹងអាហ្នឹងយើងមានរបស់មែនប៉ុន្តែត្រូវកាត់មកវាធ្វើឲ្យយើងមានការភ័យភ័យហ្នឹងមកថាវាត្រូវវិនិច្ឆ័យទៅដោយហេតុហ្នឹង ត្រូវសំនឹងពេលវេលាហើយដល់ពេលយើងជួបរឿងហេតុអញ្ចឹងតែយើងជួបរឿងហេតុអញ្ចឹងទៅយើងអត់មានធួជាគ្រឿងពិចារណា យើងកើតទុកហើយយើងក្រៃកាហាយអាហ្នឹងវិនិច្ឆ័យដោយធម្មជាតិអាហ្នឹងក្រាន់បាទទេពីព្រោះយើងអត់មានត្រូវទៅបៀតបៀនគេទេប៉ុន្តែដល់ពេលវិនិច្ឆ័យ ដោយចោលរភ័យគឺថាចោលលួចឬក៏ថាក្រមញាតដែលមិនជាទី ប្រាថ្នាមិនជាទីកប់ចិត្តរបស់យើងហ្នឹងមកមកយកទ្រព្យសម្បត្តិរបស់យើងទៅហើយនៅក្នុងបច្ចុប្បន្ននេះគឺយើងមើលទៅឃើញច្រើនហើយទាំងយើងអ្នកមើលហ្នឹងក៏កើតអកុសលក៏មិនតិចតាមរយៈហ្នឹងដែរ អកុសលហ្នឹងអកុសលតាមណាក៏តាមហ្នឹងទៅណាគឺថាខ្លះក៏តាមរយៈនៃវាចាពោលពាក្យមិនល្អជេរបន្តិចអ្នកដតីអីចឹងនឹងមកពីអីថាមកពីយើងនឹងអត់ដឹងអត់ដឹងអត់ដឹងថាកម្មដែលមានសភាពយ៉ាងហ្នឹង ដែលដែលមានទ្រព្យសម្បត្តិឲ្យទៅវិនិច្ឆ័យដោយប្រការយ៉ាងហ្នឹងត្រូវមានអ្នកដតីគេមករៀបយកទៅដោយប្រការដតីហ្នឹងថាដោយមូលហេតុអីពីព្រោះយើងឃើញតែនៅក្នុងបច្ចុប្បន្ននេះយើងអាចបានឃើញថាតែតកតងនឹងការមិនមានសិលរបស់យើងណាព្រោះពេលដែលយើងមិនបានសម្លឹងឃើញដល់កន្លែងហ្នឹងឯងបានកម្លាំងនៃការដែលយើងត្រូវរក្សាសិលដូចជាសិក្ខាបទអត្តនេទានហ្នឹងមិនសូវមានកម្លាំងទេ ហើយមិនឃើញតម្លៃនៃការរក្សាសិក្ខាបទអត្តនីទាននឹងទេប៉ុន្តែពេលយើងឃើញនៅទោសនៃការមិនមានសិលគឺសិក្ខាបទអត្តនីទាននឹងអញ្ចឹងព្រោះយើងគ្រប់នេះវាត្រូវការត្រូវការថាមានទ្រព្យសម្បត្តិហ្នឹងមិនចង់ឲ្យអ្នកដទៃមកលួចមកយករបស់យើងទេមករឹបចំអីយករបស់យើងទេប៉ុន្តែកម្មដែលយើងធ្វើរាល់ថ្ងៃនេះគឺកំពុងតែធ្វើក្នុងសិក្ខាបទអត្តនីទានដែលអត់មានសិលហ្នឹង ហើយដល់ពេលផលហ្នឹងវាឲ្យមកវិញគឺត្រូវចឹងហ្នឹងអានឹងយើងពិចារណា ក្នុងប្រកដីជីវិតរបស់យើងគ្រប់គ្នាវាមានអានិសង្ឃរបស់សិលគឺព្រះអង្គបង្ហាញពេលខ្លះយើងស្ដាប់អានិសង្ឃរបស់សិលក្នុងសិក្ខាបទមួយមួយយើងអាចដឹងន័យថាហេតុអីបានព្រះអង្គចាំបាច់សម្ដែងឬទៅក្នុងអត្តកថាលោក បង្ហាញពីផលរបស់សិលនឹងមកធ្វើអីណា បរហាយហ្នឹងមិនមែនឲ្យយើងរក្សាប្រាថ្នាយកផលហ្នឹងទេហើយអ្នកខ្លះដោយការមិនសូវបានយល់គិតថាវាតាក់ទងឃើញផលអានិសង្ឃអញ្ចឹងរក្សាសិលហ្នឹងប្រាថ្នាដើម្បីបានអញ្ចឹងអញ្ចឹងអាគុណធម៌ហ្នឹងគឺវាមិនសូវមមដែរប៉ុន្តែឲ្យឃើញថា ដែលព្រះអង្គបង្ហាញមកហ្នឹងគឺបង្ហាញឲ្យឃើញទោសនៃការមិនមានសិលហើយនឹងគុណនៃការមានសិល ទោសដោយការមិនមានសិលគឺអញ្ចឹងទៅបីបានទ្រព្យសម្បត្តិមកដោយប្រការណាក៏ដោយទ្រព្យសម្បត្តិហ្នឹងវាត្រូវវិនិច្ឆ័យទៅវិញវាត្រូវបាត់បង់ទៅវិញមានរបស់គេត្រូវដណ្ដើមយកទៅវិញអញ្ចឹងអាហ្នឹងអត់សិលដល់ពេលអ្នកមានសិលមានរបស់នឹងមកគឺมันបានវិនិច្ឆ័យដោយប្រការហ្នឹងទេมันមានអ្នកណាមកយកនៅទ្រព្យសម្បត្តិហ្នឹងទេណាហ្នឹងយើងសិក្សាយើងពិចារណាមើលយើងស្ដាប់យើងស្ដាប់ ពីសិលដែរប៉ុន្តែឲ្យបានប្រយោជន៍ទាំងសេចក្តីព្យាយាមឃើញគុណរបស់សិលហ្នឹងហើយមាន ការប្រឹងប្រែងព្យាយាម ចម្រើនហើយម្យ៉ាងទៀតបើវាជួបរឿងវិបត្តិនៅក្នុងជីវិតរបស់យើងហ្នឹងវាត្រូវរក្សាចិត្តរបស់យើងណារក្សាចិត្តរបស់យើងហ្នឹងมันបានចងគំនុំឬក៏ថាมันបានបំណងទៅបំផ្លាញអ្នកដតីវិញវាជាគុណណាក្នុងការស្ដាប់ សិក្ខាបទសិលជាដើមគឺមានឧបការៈអញ្ចឹងនៅក្នុងនៅចំណែកនៃធម៌ដែលព្រះអង្គបង្ហាញមកយើងស្ដាប់ឲ្យបានចម្រើនទៅដោយគុណធម៌អញ្ចឹងកុំឲ្យថាស្ដាប់ជាប់ទៅក៏ជាប់ទៅវាបានជាសារៈខ្លឹមសារអំពីចំណុចនៃអានិសង្ឃរបស់សិលឬក៏ទោសរបស់ការមិនមានសិលហ្នឹងអញ្ចឹងអាចឃើញទោសដើម្បីវាចាដើម្បីលះបង់ ហើយចម្រើននៅសេចក្តីជាយាមហើយនឹងឃើញតម្លៃសិលដែលយើងកំពុងមានដូចថាយើងកំពុងរក្សាសិក្ខាបទហ្នឹងអញ្ចឹងយើងត្រូវចម្រើនឬក៏បន្ថែម នៅសេចក្តីជាយាមបញ្ឆាបន្ថែម នៅ ឆន្ទៈក្នុងការរក្សាសិក្ខាបទយើងហ្នឹងឲ្យប្រណិតព្រមអញ្ចឹងទេងាយនឹងដាច់សិក្ខាបទហ្នឹងការលួចគេអីហ្នឹងក៏ស្រួលនឹងលួចដែរនឹងក្នុង សេចក្តីនេះខ្ញុំកន្លែងតែចូលរួមដោយសង្ខេបទេទុកការសន្ទនាពីព្រោះនៅត្រង់កន្លែងនេះគឺមានតកតងនឹងនឹងការប្រព្រឹត្តរបស់យើងច្រើនដែរក្នុងអត្តនេទានហ្នឹងនេះខ្ញុំកន្លែងក៏បានឱកាសចូលរួមដោយសង្ខេបប៉ុណ្ណឹងប្រកេនទៅក្រៅចាស់វិញសូមអនុមោទនាគណៈសាធុសាធុគណៈអរគុណណាគុណចាស់ញ៉ានសណោបាន លើកឡើងបន្ថែមទៀតអឺតាមពិតញោមបាសិកាញ៉ាំនប់សវណ្ណអត់បានសម្ដែងទេមកពីសុខភាព មិនបានល្អឬក៏យ៉ាងណាក៏ចង់សម្ដែងដែរទេអឺញោមសវណ្ណបើមកសម្ដែងអង្គុយស្ដាប់ថតហ៎មិនអីទេអត់លឺសំឡេងអត់លឺសំឡេងផងអត់លឺអត់លឺសំឡេងអូខេ ឥឡូវចូលទៅក្នុងកិច្ចសន្ទនា បន្តខ្ញុំកណ្ដាលសំលើកទៅក្នុងគុណចាចន្ទជតតលើកឡើងអំពីការលួចនៅវត្ថុទាំងឡាយជា វត្ថុសាធារណៈដូចជា ប្រពុតរូបដូចជាវត្ថុទាំងឡាយដែល ជារបស់ជាតិរបស់សង្គមរបស់ទីសាធារណៈហ្នឹងខ្ញុំកណ្ដាលក៏ឮឃើញថា មានការលួច នៅព្រះពុទ្ធរូបជាដើមហ្នឹងអឺក្នុងការលួចហ្នឹងតើអាការដែល ប្រព្រឹត្តខុសដោយ ការលួច នៅវត្ថុទាំងឡាយមានព្រះពុទ្ធរូបលក្ខណៈដូចជាព្រះអង្គអឺអឺដូចជាស្ពាន់ដូចជាផ្លិតមាសអីជាដើមណាដើម្បីយកទៅលក់ឲ្យមានតម្លៃអឺ តើអាចអានតើបាបកម្មហ្នឹងវាអាចមានក្នុងបច្ចុប្បន្នដែរទេគុណចាស់ច័ន្ទជុតោណាចង់សូមសួរថា តើបាបកម្មហ្នឹងវាអាចហុចផលក្នុង បច្ចុប្បន្នដែរទេគេហៅថាអឺធម្មពុទ្ធធម្មវេទនីយកម្មគណៈសូមនិមន្តអឺគណៈការសំបន្ថែមមួយតិចទេព្រោះដើម្បីឲ្យវាចប់គ្នានៅក្នុង សំណួរហ្នឹងដូចដែលចាស់ចន្ទចូលតើលើកឡើងអញ្ចឹងហើយសិស្សរៀនគ្នាគាត់នៅបន្ថែមថាឧទាហរណ៍ថាដូចជានៅក្នុងស្រុកនៅក្នុងភូមិអញ្ចឹងវិជារបស់សាធារណៈវាអត់មាននរណា មួយជាម្ចាស់ពិតប្រកបទេប៉ុន្តែបើមានអ្នកថែរក្សាប៉ុន្តែប្រធានធំជាងគេហ្នឹងដែល មានតួនាទីក្នុងការមើលខុសត្រូវក្នុងភូមិឬក្នុងស្រុកអីចឹង ហើយដល់ពេលប្រធានធំគេហ្នឹងទៅលួចរបស់ហ្នឹងវាចាប់ចូលនៅក្នុងអត្រាទៀតដែរគឺកណាសូមនិមន្តគុណចាស់ច័ន្ទជុតតដូចញញគុណចាស់វីដេអូអត់លឺអូណាបិទមាន ប្រធានធំលួចទៀតណាណាសូមអរគុណច្រើនដែរ ចំពោះការលួចវត្ថុដែលជាទីសក្ការៈគ្របបូជានេះយើងគិតទៅតាមតោសនៃចេតនារបស់បុគ្គលដែលជាអ្នកលួចណាហើយបុគ្គលខ្លះលួចហ្នឹង គឺលួចដល់ថ្នាក់បំផ្លាញទៀតកណាណាលួចបំផ្លាញទៀតអញ្ចឹងបើសិន ជា លួចបំផ្លាញអីដូចជា លួចយកនៅពុទ្ធរូប ហើយយកទៅវាយកន្តិចចោលលួចពុទ្ធរូបដែលមានអ្នកថែរក្សាណាយកពីវត្តឬក៏យកអឺពីណាក៏ដោយ ដែលមានគេថែរក្សាលួចយកទៅកំតិចចោលទៀតដូច្នេះអឺកាលណាបើលួចទៅរបៀបនេះស្មើគ្នាជាមួយនឹងការទម្លាយនៅព្រះពុទ្ធបដិមាអឺលោកសំដែង ពីទោស គឺมันដល់អនន្តរកម្មប៉ុន្តែក្បែរក្បែរអនន្តរកម្មទៀតអាហ្នឹងបើតាមការវិនិច្ឆ័យរបស់ព្រះអត្តកថាផ្សេងផ្សេងមិនថានៅក្នុងអត្តកថាតតិយសមន្តមិនថានៅក្នុងសមហវិរុទ្ធនីទេ ក្នុងកម្ពីវិភាំងហ្នឹងក៏លោកមានបញ្យលតាកតងទៅជាមួយនឹងអនន្តរកម្មលោកលើឧទាហរណ៍ដោយថា បុគ្គលណាបុគ្គលណា បំផ្លាញនៅពុទ្ធបដិមា បំផ្លាញនៅព្រះសរីរិកធាតុបំផ្លាញនៅពពោតព្រឹកដោយសេចក្តីប្រមាថហ្នឹងគឺមានទោសចិត្តដល់អនន្តរកម្មទោះបីមិនមិនមែនជាអនន្តរកម្មប៉ុន្តែមានទោសនោះធ្ងន់មានទោសធ្ងន់អញ្ចឹងដូចជាបុគ្គលដែលលួចយកនៅពុទ្ធបដិមាលួចយកទៅឲ្យបំផ្លាញណាបំផ្លាញណារហូតដល់អ្នកខ្លះ លួចយកទៅ ដូចជារួចព្រះស្ពាន់អីចឹងលួចយកទៅហើយកំតិចដើម្បីយកស្ពាន់ទៅលក់អាហ្នឹងគឺមានទោសធ្ងន់ចិត្តដល់អន្តរកម្មទៅណាมันมันมันចូលក្នុងអន្តរកម្មប៉ុន្តែលោកអតកថាលោកបញ្យល់ថាចិត្តដល់អន្តរកម្មមិនដែលក្បែរក្បែរណាមែនអញ្ចឹងគឺមានទោសធ្ងន់ហ្នឹងតែមានទោសធ្ងន់ហើយដូចជា ព្រះស្រីឬក៏ធាតដែលមានអ្នកថែរក្សាអីចឹងណាមានប្រសងថែរក្សាឬក៏មានវត្តបត្តិកាថែរក្សាអញ្ចឹងអ្នកខ្លះបន្ទប់សរាយលួចយកប្រវត្តិលួចយកនៅព្រះស្រីឬក៏ធាតនឹងឯងយកទៅកំទេចចោលមិនអោយគេធ្វើសការៈគ្រប់បុជាអាហ្នឹងគឺមានតបចិត្តដល់អន្តរកម្មដែរណាព្រះពោលព្រឹបដូចគ្នាដែរដោយសេចក្តីប្រមាថកាប់កំទេចចោលឬក៏សម្លាប់ចោល សម្រាប់ប្រពន្ធព្រឹកចោលហ្នឹងក៏មានទោសចិត្តដល់អន្តរកម្មដែរអាហ្នឹងយើងនិយាយអំពីទោសអញ្ចឹងបើសិនជាបុគ្គលអ្នកលួចហ្នឹងលួចយកទៅបំផ្លាញចោលអាហ្នឹងគឺមានទោសធ្ងន់អញ្ចឹងណាតែបើសិនជាលួចយកទៅលក់យកទៅដូរឲ្យអ្នកដតីអាហ្នឹងយើងកាត់ទោសទៅតាមនឹងដែរมันដល់អន្តរកម្មมันចិត្តដល់អន្តរកម្មដែរក៏ប៉ុន្តែមានទោសត្រង់ថាវត្ថុនោះមានអ្នកថែរក្សា ដោយលើកបាញ់បាញ់អញ្ចឹងថាព្រះស្ពាន់អញ្ចឹងមានប្រសង់អ្នកថែរក្សាឬក៏មានរបស់បសិកាថែរក្សាអញ្ចឹងទៅស្រាប់តែមាននរណាម្នាក់មានថយចិត្តគិតលួចយកទៅដើម្បីលក់ឲ្យអ្នកដតីដើម្បីបានកម្រៃយកមកចាយវាយអាហ្នឹងគឺមានតោសធ្ងន់ដែរតែមិនមិនមិនដូចបំផាយទេមិនដូចយកទៅ កំទេចចោលទេអាហ្នឹងយើងគិតទៅតាមហ្នឹងតោសហ្នឹងយើងគិតទៅតាមហ្នឹងទៅ ណាពុទ្ធបរិមាណតីដតីទៀតដូចគ្នាដែរពុទ្ធរូបធ្វើអំពីស៊ីម៉ងក្តី ធ្វើអំពីថ្មក្តីធ្វើអំពីឈើក្តីកាលណាបើលួចយកទៅបំផ្លាញចោលអាហ្នឹងគឺមានទោសធ្ងន់តែបើលួចយកទៅ ជាតំណែងលក់ដូរដើម្បី បានកម្រៃអាហ្នឹងយើងគិតទោសស្រាលជាងយកទៅកំទេចចោលណាតែបើថាអោយរួចផុតចាកទោសគឺអត់រួចទេដោយសារតែវត្ថុហ្នឹងគឺមានអ្នកហួងហែងតើមានអ្នកថែរក្សា ណាហ្នឹងចាសំណួរដែលកូនចាស់សួរពីរឿងតោកណាតែណាតោកណាទៀតណាហើយកូនចាស់ខ្ញុំសាក់ដល់និយាយអំពីរឿងពុទ្ធរូបហ្នឹងនៅសាលាឆោទៀនឬក៏សាលាសំណាក់អីចឹងទៅណាហើយធម្មតាបើយើងនិយាយដល់កន្លែងសាលាឆោទៀនឬកន្លែងសាលាសំណាក់គឺមានអ្នកថែរក្សាហើយណាមានអ្នកថែរក្សាដោយសារតែមានអ្នកថែរក្សាហ្នឹងហើយបានជាយកទៅដាក់ហ្នឹង យកជាវយកទៅដាក់ដល់ហ្នឹងឬក៏រកទៅដាក់ដល់ហ្នឹងហើយអ្នកថែរក្សាដូចបានបញ្ជាក់អញ្ចឹងថាអ្នកថែរក្សាគឺមានប៉ុន្តែអ្នកដែលជាម្ចាស់របស់ពិតប្រកបគឺអត់មានទេទេអញ្ចឹងបើសិនជានៅទីនោះយើងនិយាយថាមាន ប្រធានអ្នកគ្រប់គ្រងជាសមាគមឲ្យអ្នកគ្រប់គ្រងអីចឹងទៅប្រធានសមាគមអ្នកគ្រប់គ្រងអីចឹងទៅសួរថាតើគាត់ថែរក្សាម្នាក់ឯងឬក៏ថែរក្សាទាំងអស់គ្នានៅក្នុងសមាគមហ្នឹង គឺថែរក្សាទាំងអស់គ្នាថែរក្សាទាំងអស់គ្នាដើម្បីបានគោរពបូជាទាំងអស់គ្នាអញ្ចឹងបើសិនជាប្រធាន សមាគមនឹងគាត់មានថយចិត្តលួចយកនៅពុទ្ធរូបនឹងយុទ្ធពលក់ដើម្បីបាន ប្រាក់ ដើម្បីបានកម្រៃសម្រាប់ចាយវាយអាហ្នឹង គឺជាជាថយជាតិថយៈដូចគ្នា គឺឈ្មោះថាលួចដូចគ្នាដែរព្រមមិនមែនគាត់ថែរក្សាតែគាត់ឯណាមាន ពុទ្ធបរិស័ទខេរសាដែលយើងហៅថាសមាគមនៅទីនោះពាក្យថាសមាគមគឺមិនមែនម្នាក់ទេ មិនមែនម្នាក់ទេ គឺច្រើនគ្នាណាអាហ្នឹងគឺចាត់ចូលទៅ នៅ ក្នុងការរួចដូចគ្នាតែណាសូមប្រកេនប៉ុណ្ណឹងតែណាសូមអនុមោទនាកូនចេះគ្រូញៀនសាណោតាមអីទេតាមតែចង់ប៉ុន្តែក្នុងសេចក្តីនេះដោយការចាស់ចន្ទចោតោបច្ចៈនៅក្នុងរឿងទោស ណាបើយើងនិយាយក្នុងរឿងអត់អត់បំផ្លាញហ្នឹងវាតាក់ទងនឹងវត្ថុខ្លះដែលត្រូវទៅលួចហ្នឹងវាលំបាកណាតែលំបាកក្នុងការលួចអញ្ចឹងវាតាក់ទងនឹងអាសក្តិព្យាយាមហ្នឹងច្រើនឧបាយក្នុងការដែលថាដើម្បី ចូលទៅលួចរបស់ហ្នឹងអាហ្នឹងគេលោកវាឆៃថាហ្នឹងក៏វាຕົកច្រើនទៅតាមអាសេចក្តីព្យាយាមហ្នឹងតែព្យាយាមច្រើនព្យា ទៀមយូរដូចថារបស់ខ្លះវាត្រូវគេមានសោមានអីអីបុគ្គលនឹងព្យាយាមយូរដើម្បីរកវិធីទៅលួចរបស់នឹងឲ្យបានអានឹងអាព្យាយាមយូរហ្នឹងក៏វាជា ចំណែកតោសមួយដែល ថាព្យាយាមខ្លាំងច្រើនហ្នឹងនឹងវាតកតងនឹងអាសេចក្តីព្យាយាមនឹងមួយហើយមួយទៀតវាតកតងនឹងអាកិលេសគេហៅថាកិលេស កិលេសនោះដូចតាមចិត្តខ្ញុំទៅដល់បញ្ជាក់វិញថាសេចក្តីប្រមាទប្រមាទថាអូអាលួចនឹងវាគ្មានទុកអីទេថាអញ្ចឹងការកម្មយកវាគ្មានបាបអីទេអញ្ចឹងបើបើទៅលួចដល់អាសភាពគិតថាវាអត់មានទោសអត់មានបាបអញ្ចឹងអាហ្នឹងលោកហៅថាកិលេសខ្លាំងអាហ្នឹងកិលេសខ្លាំងហ្នឹងអាហ្នឹងក៏ជាបាបដែរសម្បីថាវត្ថុហ្នឹងមិនសូវមាន តម្លៃក៏ចង់និយាយអញ្ចឹងវាមានវាមានអញ្ចឹងបានអាកន្លែង4ហ្នឹង មិនមែនវត្ថុតែមួយហើយវាមានទោសដូចគ្នាទេគឺថាសម្ភាររបស់ហ្នឹងអត់ទៅមានតម្លៃបើយើងវិថីទៅកន្លែងថាមានតម្លៃតិចតម្លៃច្រើនអាកន្លែងហ្នឹងវាបាបតិចវាប្រុសតម្លៃតិចប៉ុន្តែតើវាមានសេចក្តីជាយាមច្រើនទៅអត់ប៉ុន្តែបើជាយាមច្រើននឹងក៏បាបត្រង់កន្លែងជាយាមច្រើនប៉ុន្តែបើអាកន្លែងហ្នឹងវាខ្លាំងអាហ្នឹងក៏វាបាបត្រង់កន្លែងកិលេសខ្លាំងបាបច្រើនណាបាបច្រើនត្រង់កន្លែងដែលកិលេស ខ្លាំងឬក៏ថាដោយលោភៈខ្លាំងឬក៏ដោយតោសៈអីចឹងទៅខ្លាំងខ្លាចឹងទៅក៏បាបតាមហ្នឹងកូនចាស់ញៀនសាណោកណៅសូមកាត់ត្រង់ដែលលួចហ្នឹងវាចូលលក្ខណៈដូចជាបៃតិកភណ្ឌដូចជាវត្ថុជាតិអានោះវាចូលលក្ខណៈខុសពីជន់ណាខុសពីជន់បានន័យថាលួយរបស់ជាតិរបស់គ្រប់ភ័ណ្ឌរបស់ប្រទេសរបស់ជាតិណា ដូចជាវត្ថុថ្មថ្មព្រះពុទ្ធរូបឬក៏ថ្មតោឬក៏ថ្មក្បាច់ក្បូរអីជាដើមមនុស្សចូលលក្ខណៈដូចជាទោសពីរជាន់ទោសជាតិផងទោសឯងផ្សេងផ្សេងផងទោសក្នុងសាសនាផងតើក្នុងលក្ខណៈមួយហ្នឹងចាត់ទុកថាជាបជាទោសមួយ double ដែរទេកូនចាជាលក្ខណៈដូចជាច្រើនជាងទោសធម្មតា ឧទាហរណ៍ថាដូចជារបស់សាធារណៈដូចទៅវាមិនសូវមាន បាបប្រមាណទេរបស់ជាតិទៀតរបស់ដែលថាខុសនៅក្នុងច្បាប់រដ្ឋផងខុសនៅក្នុងប្រទេសក្នុងសាសនាផងដូចជាពុទ្ធរូបនឹងថាកសាងរាប់សតវត្សចឹងទៅយុទ្ធលក់ទៅដល់ប្រទេសក្រៅទៀតអាហ្នឹងវាវាទោសមិននៅមកចាស់គ្រូបាទចំពោះរឿងទោសលោកអត់មានឆ័យពីរឿងថា របស់ជាតិឬក៏របស់កណ្ណាសំខាន់ដូចការចាត់ចែងថាចូលតលើកឡើងវាក្រោយសិក្ខាបទអធិនិទានទៅត្រង់កន្លែងមានអ្នកហួងហែងកណាបើថាពាក្យមានអ្នកហួងហែងបើន័យថាការដែលយើងទៅកាន់យក វាជាអធិនិទានអញ្ចឹងហើយត្រង់កន្លែងអធិនិទានហ្នឹងគឺទៅរឿងតោះដែលលោកវិនិច្ឆ័យអានឹងអត់យកអត់និយាយពីរឿងបំផ្លាញទេណារឿងតោះកន្លែងដែលលោកវិនិច្ឆ័យហ្នឹងត្រង់កន្លែងថា បើរបស់ហ្នឹងវាមានតម្លៃតិចអាហ្នឹងក៏វាបាបតាមរបស់មានតម្លៃហ្នឹងទៅអាហ្នឹងមកចំណាយទៅ បើនិយាយតកតនឹងរបស់ប៉ុន្តែបើរបស់ហ្នឹងបុគ្គលហ្នឹងទៅលួចដោយការព្យាយាមខ្លាំងទៅលួចរបស់នឹងបាន អាត្រង់កន្លែងដែលព្យាយាមខ្លាំងហ្នឹងវាបាបខ្លាំងត្រង់កន្លែងព្យាយាមនេះបាបបាបខ្លាំងត្រង់កន្លែងព្យាយាមហើយនឹងមួយទៀតថាដោយត្រង់កន្លែងកិលេសខ្លាំងអញ្ចឹងដោយអំណាចនៃលោភៈ វាត្រូវការនៅត្រង់សម្បត្តិពីព្រោះឃើញរបស់នឹងវាមានតម្លៃដើម្បីត្រូវការរបស់នឹងចាំបាច់ត្រូវតែបានមកអានឹងវាដោយកិលេសខ្លាំងអញ្ចឹងកាលណាបើដោយកិលេសខ្លាំងវាបាបត្រង់អាកន្លែងកិលេសក្នុងចិត្តនៃបុគ្គលនឹងខ្លាំងដើម្បីទៅលួចនេះមានលោភៈជាដើមហ្នឹងវាជាប់ស្អិតទៅនៅក្នុងអាលេបសការៈនឹងទ្រព្យសម្បត្តិហ្នឹងហើយបុគ្គលនឹងទៅលួចអានឹងវាច្រើនទោសច្រើនត្រង់កន្លែងដែលមានលោភៈច្រើនដែលត្រូវទៅលួចជាដើមហ្នឹងគេហៅថាកិលេសឬក៏ដូចបានគិតថា ការលួចហ្នឹងវាអត់មានទោសអីអញ្ចឹងណាវាគ្មានជាបាបអីអញ្ចឹងអាគណិតដែលគិតអញ្ចឹងហើយទៅកម្មយករបស់ដែលជាអតរាទានអាហ្នឹងវាបាបត្រង់អាកន្លែងកិលេសច្រើនហ្នឹងកន្លែងកិលេសច្រើនវាអត់មានតាក់ទងថាត្រូវពីចន់ពីចន់ពីព្រោះវាតាក់ទងថាត្រង់កន្លែងមានគេហួងហែងហើយទោសហ្នឹងទៅតាមរបស់អ្នកមានគុណធម៌ឬក៏មិនមានគុណធម៌អញ្ចឹងទៅអ្នកដែលរបស់មានតម្លៃតិចឬក៏តម្លៃច្រើនអញ្ចឹងទៅព្យាយាមតិចឬក៏ព្យាយាម ច្រើនហើយកិលេសខ្លាំងឬកិលេសតិចជាងហ្នឹងអាហ្នឹងគឺຕົកទៅតាមចំណែក4ប្រការនៅក្នុងសេចក្តីហ្នឹងអឺបាត់ម្ចាស់បាត់ហើយដាច់តែមើលពុនចាស់ស្គាល់បញ្ញោមើលលោកដាច់ឯងយើងនៅមិនចាំមើលមើលហើយដកឡើងមកវិញ តែមិនដាច់ហើយយ៉ាងមិនលឺអឺអាហ្នឹងក្រែងដាច់តែ Facebook លោកដែរការ live របស់លោកមិនដាច់ទេដល់របស់ម៉ាស៊ីនហ្នឹងដូចកាលមុនហ្នឹងយើងដាច់ចេះនិយាយទៅវាអត់មានចូលក្នុងនោះផងរឿងវិនិច្ឆ័យតកតងជាមួយនឹងការលួចហ្នឹងយើងអឺ លំអិតសេចក្តីទៅក៏វាមានវែងទៀតព្រោះវត្ថុខ្លះដោយលោកលើមកតាក់តងតែជាមួយនឹងសម្បត្តិជាតិអីចឹងយើងដឹងហើយថាណ៎គាត់ចាស់មុនវិញហើយតែអឺមុនមុនតពីព្រោះកណាអាចណាច់ក៏អាចដាច់ ណាអាចដាច់លើកូនចាស់ណាញោមក៏ថាលើតាអញ្ចឹងនៅក្នុងរឿងសម្បត្តិរបស់ជាតិនឹងដូចជាយើងនិយាយអំពីសម្បត្តិដូនតាអញ្ចឹងណាទេណាសម្បត្តិដូនតាយើងច្រើន ប្រើពាក្យថាសម្បត្តិដូនតា ដោយ ប្រាងប្រាសាទអង្គរតូចអង្គរធំប្រាសាទបាយ័នប្រាសាទបាពួនប្រាសាទអ្នកពាន់ប្រាសាទអីច្រើនទៀតហើយមានសម្បត្តិ ច្រើនដូចជាពុទ្ធរូបក្តីតកតងទៅជាមួយនឹងរូបអឺព្រះវិស្ណុរូបស្អីនោះគឺច្រើនណាស់ដែលយើងនិយាយថាសម្បត្តិដូនតាកសាងទុកឲ្យអឺកូនខ្មែរយើងគ្រប់ចំនួនមើលថែរក្សាអីចឹងទៅតែយើងដឹងហើយថាពីដើមគឺពួកចាស់ដូនតានឹងឯងអ្នកថែរក្សា ក្រោយមកក៏មានអ្នកថែរក្សាតាម សម័យកាលតាមចំណុចនីមួយៗអញ្ចឹងទៅរហូតមកដល់បច្ចុប្បន្ននេះក៏មានអ្នកថែរក្សាយើងដូចនៅស្រុកខ្មែរអញ្ចឹងយើង ប្រើពាក្យថាអញ្ញាធោអប្សរាអញ្ចឹងទៅណាអ្នកថែរក្សានៅបៃសម្បត្តិដូនតាហ្នឹងដូចយើងគោលអីហ្នឹងប្រាវសាស្ត្រនេះទេហើយនឹងអឺបដិមានេះនេះ ពាក្យបដិមានានាមិនមិនន័យថាមិនមែនសំដៅទៅចំពោះពុទ្ធបដិមាទេគឺបដិមាគ្រប់ប្រភេទទាំងអស់នឹងគឺជាសម្បត្តិជាតិដែលមានអញ្ញាធោអប្សរាជាដើមនៅថែរក្សាដូច្នេះមានន័យថារបស់ទាំងអស់ហ្នឹងគឺបើបុគ្គលណា មាននៅថេយចិត្តតលួចនៅរបស់ទាំងនោះគឺវាចូលនៅក្នុងអត្តនេទាននឹងឯងណាចូលក្នុងអត្តនេទាននឹងឯងហើយបើយើងនិយាយពីទោស គឺមានទោសបច្ចុប្បន្នមានទោសទៅក្នុងអនាគតយើងនិយាយរឿងទោសបច្ចុប្បន្នតែគេចាប់បានគុកហើយណាតែគេចាប់បានគឺគុកហើយចឹងហ្នឹងហើយហើយបើសិនជាប្រជាជនចាប់បានអីអាចថាវាយដំច្រំធាក់អីសុទ្ធតែទោសបច្ចុប្បន្នតែដោយឡែកបើយើងនិយាយអំពីច្បាប់របស់អាញាធរអប្សរា គឺវាពាក់ព័ន្ធទៅជាមួយនឹងកម្រិតនៃការលួចដឹង វាអាចត្រូវជប់គុកជប់ចង្វាក់ឬមួយក៏គេពិន័យអីយ៉ាងណាដែរអាហ្នឹងវាជាទោសបច្ចុប្បន្នទៅហ្នឹងជាទោសបច្ចុប្បន្នតែបើយើងនិយាយពីទោសទៅក្នុងបរលោកហ្នឹងគឺយើងគិតទៅរឿងបាបដែលលើកដូចគុណចាញ់ញ៉ាំសាណោលោកលើអំពីរឿងវត្ថុនៅឯមានតម្លៃតិចឬក៏មានតម្លៃច្រើនហើយនឹងការវិនិច្ឆ័យតកតងទៅជាមួយនឹងកិលេសនៃសេចក្តីព្យាយាមនោះ អាហ្នឹងគឺលោកលំអិតទៅនៅក្នុងរឿងកម្មបត្តិអនុសាសកម្មបត្តិហ្នឹងណាប្រវត្តិខ្លះត្រូវការព្យាយាមយូរបាបវាទៅតាមហ្នឹងមានន័យថា ពីមួយថ្ងៃទៅមួយថ្ងៃបាបរហូតហ្នឹងត្រឹមតែរួចលួចបានហ្នឹងវាចំណាយពេលច្រើនអញ្ចឹងបាបក៏ច្រើនដែរបើទៅភ្លាមលួចបានផ្លេតអាហ្នឹងបាបវាតិចជាងអាលួចយូរហ្នឹងវត្ថុតែមួយក៏ដោយវាខុសគ្នាត្រង់ការព្យាយាម ខុសគ្នាត្រង់កិលេសដែលកើតហ្នឹង នឹងនិយាយអំពីសម្បត្តិជាតិណាសម្បត្តិជាតិដែលយើងយកមកវិនិច្ឆ័យបាញ់មិញនេះកូនចាស់ញៀនអាកូនចាស់សវណ្ណបញ្ញោលើកលើកមកហ្នឹងណាអញ្ចឹងសម្បត្តិជាតិហ្នឹងក៏មានអ្នកថែរក្សាដែរមិនមែនយកមិនមែនចោលទេមិនមែនមានន័យថាមិនមែនគេធ្វើទុកចោលទេគឺថែរក្សាពីមួយចំណន់ទៅមួយចំណន់ហ្នឹងគឺសុទ្ធតែមានអ្នកថែរក្សាហើយអញ្ចឹងមិនយើងអឺ ក្លឹបដឹងថាក្លឹបនិយាយឬក៏ចាស់ចាស់ក៏ក្លឹបនិយាយដែរណាថាអ្នក ដែលជួយ ក្បាលតាគឺមិនដែលបានសពគេជួយក្បាលតាហ្នឹងគឺអឺដោយច្រើនគឺតាកតងទៅជាមួយនឹងរូបបដិមាបុរាណហ្នឹងឯងបាទបាទបុរាណហ្នឹងឯងដែលហៅថាក្បាលតាក្បាលតាហ្នឹងដល់ពេលអញ្ចឹងទៅ យើងនិយាយអំពីការ ជួញដូរហ្នឹងបើសិនជាគេចាប់បាន គឺមានតោកធ្ងន់មែនតើបច្ចុប្បន្នហ្នឹងគេត្រូវដាក់គុកដាក់ច្បាក់ត្រូវផាកពិន័យត្រូវអីសពគ្រប់ ហើយបើយើងនិយាយពីអឺតោមួយយ៉ាងទៀតហៅថាបំផ្លាញនៅសម្បត្តិជាតិបំផ្លាញនៅសម្បត្តិជាតិរបស់ខ្លួនឯងហើយអ្នកដែលជួញដូរក្បាលតាហ្នឹងគឺមិនដែលសពទេអាហ្នឹងគេថាក្តៅប្រហាយវត្ថុក្តៅប្រហាយកណាទៀតធ្វើឲ្យបែកបាក់គ្រួសារធ្វើឲ្យបាត់បង់ជីវិតធ្វើឲ្យរំទៅគឺចាស់ចាស់ក៏ថាអញ្ចឹងក៏ចាស់ចាស់ក៏និយាយតោនអញ្ចឹងថាអ្នកជួយក្បាលតាហ្នឹងមិនដែលបានសពទេ តែងតែក្តៅក្រហាយស្លាប់តណ្ហន់ឬមួយក៏ស្លាប់មុនអាយុអីចឹងទៅអានឹងប្រតែរោស៊ីនឹងមិនត្រឹមត្រូវអានឹងចាស់ចាស់ក៏តែនិយាយចឹងអញ្ចឹងយើងយកមកវិនិច្ឆ័យតាមធម៌ទៅ គឺវាតោសតោសដែលកើតអំពីការលួចនៅវត្ថុឬក៏សារសម្បត្តិជាតិហ្នឹងរបស់ហ្នឹងក៏មានគេថែរក្សាដែរហ្នឹងហ្នឹង ខ្ញុំណាចូលរួមមួយគុណចាស់ខ្ញុំសនៅកន្លែងហ្នឹងប៉ុណ្ណឹងទៅហើយបើមានបញ្ហាអីលើកមកទៀតចាំយើងសន្ទនាបន្តទៀតណាមិនថាអនុម័តហើយមួយ ចំណុចទៀតចង់សួរពីដោយសម័យកាលបច្ចុប្បន្ននេះយើងធ្លាប់ឬធ្លាប់ជួបប្រសពដូចជាដូចជាអ្នកដែលត្រូវកសាងឬក៏ជាអ្នក ដឹកនាំគេអញ្ចឹងដូចថាសម័យឥឡូវគេទៅទិញរបស់របរអីចឹងទៅអ្នកលក់ហ្នឹងគេឲ្យហៅថាទឹកតែក្នុងខ្យងគេអញ្ចឹងប៉ុន្តែត្រង់កន្លែងដែលយើងមកប្រាប់ម្ចាស់គេនេះអ្នកដែលនាំនេះគេប្រាប់ថាតម្លៃវាប៉ុណ្ណេះប៉ុន្តែបំណងរបស់យើងតែបីបានអានោះប៉ុន្តែបើសិនយើងអត់ប្រាប់អញ្ចឹងវាអត់អាចបានអានោះទេ ចឹងអាការបានដោយពិធីហ្នឹងវាអាចចូលទៅក្នុងអត្តនីទានលួចជារបស់ម្ចាស់ទានខាងដើមដែរឬក៏អត់ដល់យើងបានវិនិច្ឆ័យថ្ងៃមុនហើយ ណាបានវិនិច្ឆ័យថ្ងៃមុនហើយឥឡូវយើងនិយាយអំពីការឆោបបោកបោកគេដោយការកុហកណាដោយការកុហកដើម្បីបាននៅលៀបសការៈហ្នឹងអឺវាមានទោសច្រើនដែរណាព្រោះយើងនិយាយអំពីអត្តនេតិទៀនយើងនិយាយពីអង្គអត្តនេតិទៀន ប៉ុន្តែយើងនិយាយអំពីមុសាវាទយើងនិយាយពីអង្គមុសាវាទព្រោះមុសាវាទការនិយាយកុហកដើម្បីបានលៀបសក្ការៈការនិយាយកុហកដើម្បីគេវិនិច្ឆ័យវាមានចំណុចគេថានិយាយដោយកុហកដោយតោសៈនិយាយកុហកដោយលោភៈអញ្ចឹងរឿងនិយាយកុហកតាកតងទៅជាមួយនឹងការកសាងនេះសង្គមនេះបើយើងនិយាយពីសង្គមបច្ចុប្បន្ននេះមិនដឹងថា អ្នកដែលធ្វើនឹងបើយើងនិយាយយើងនិយាយពីអាក្រក់ស្ដាប់ថាមិនដឹងតែបេះដូងធ្វើពីអីមិនដឹងតែបេះដូងធ្វើពីអីមានមានអញ្ចឹងតែមាន មានបបចិត្តអញ្ចឹងដែរកុំថាក្រហោះទៀតបបចិត្តខ្លះនេះបបចិត្តមួយចំនួនតូចនេះអាកសក់កពួកមុតពួកចង្ការហើយប៉ុន្តែអត់កកលេសណាអត់កកលេសមានណានៅ ប្រទេសកម្ពុជាយើងនិយាយចប់ទៅដូចនៅស្រុកប្រទេសព្រះហ្នឹងតំបន់គេធ្វើព្រះហ្នឹងធ្វើព្រះលក់ហ្នឹងគឺណាមានន័យថាព្រះតម្លៃ1000អញ្ចឹងទៅប្រាប់អ្នកទិញហ្នឹងថា2000ហ្នឹងទៅហើយនិយាយមួយជាងស្រេចថាបើសិនជាគេសួរឲ្យ ប្រាប់គេអញ្ចឹងអញ្ចឹងអ្នកទិញហ្នឹងគាត់មានបានដឹងអីគាត់ឲ្យប្រាក់ទៅតាមហ្នឹងទៅ ចឹងបើយើងវិនិច្ឆ័យទៅគឺវាចូលនៅក្នុងមូសាវាទនេះក៏ហក់បោកប្រាស់គេដើម្បីបាននៅលៀបសការៈហ្នឹងអាហ្នឹងវាថាធ្វើជំនួញធ្វើជំនួញដើម្បីបានចំណេញណាដើម្បីបានចំណេញគឺថាបើយើងវិនិច្ឆ័យឲ្យចូលទៅក្នុងអត្តនេទានអាហ្នឹងគឺអត់ចូលដោយសារអីដោយសារអត្តនេទានគឺត្រឹមនឹងមានគឺហួងហែងដឹងតែគឺហួងហែងព្យាយាមលួចហើយក៏អត់មានចិត្តលួចព្យាយាមលួចលួចបានមកអាហ្នឹងវាប្រើអាការៈលួច ប្រើអាការៈលួចរបៀបដូចចោណាដូចចោដល់ពេលយើងនិយាយអំពីកុហកដើម្បីបានលៀបសការៈនេះអាហ្នឹងវាចូលនៅក្នុងសិក្ខាបទមុសាវាទហ្នឹងណាអញ្ចឹងមានមានរឿងហ្នឹងគឺមានសង្គមយើងសពថ្ងៃគឺមានមានមានរឿងដឹកនាំកសាងព្រះឲ្យកុហកគេនេះកុហកគេដើម្បីបានលៀបសការៈហ្នឹងអាហ្នឹងវាជាតោសដែរជាតោសដែរណាជាមិនផុតទេណាហើយមួយទៀត តាកតងទៅជាមួយនឹងការលួចណាលួចដោយវិនិច្ឆ័យថ្ងៃមុនអញ្ចឹងណាលួចនឹងដូចថាលួចរបស់សង្ឃលួចរបស់សង្ឃដែលគេនឹងដាក់ដាក់ប្រគិនសង្ឃដាក់ប្រគិនសង្ឃអីចឹងណាដល់ពេលខ្លួនឯងនឹងអឺទទួលយកមកអត់ប្រគិនសង្ឃទេយកមកធ្វើជារបស់ខ្លួនឯងអាហ្នឹងអាហ្នឹងបញ្ចូលគាត់ទៅនេះទៀត កណ្ដាលហ្នឹងវាមានន័យខុសគ្នាបន្តិចទៀតណាហ្នឹងខ្ញុំណាវិនិច្ឆ័យកន្លែងណាអញ្ចឹងហ្នឹងកណាណាសុំសួរមួយចំណុចទៀតត្រង់ចំណុចនិយាយពីវត្ថុទាំងឡាយឧទាហរណ៍ថាដូចជាផ្ទិលឬក៏ស្ពាន់អីផ្សេងផ្សេងដូចជាពុទ្ធរូបអីអឺដែលគេយកមករំលែយវត្ថុថ្លៃមានតម្លៃប៉ុន្តែគេយកមករំលែយទៅធ្វើទៅជា ប្រពុទ្ធរូបមួយអង្គចឹងទៅ ហើយការរំលែងនេះវាមានទោសដែរទេកូនចៅឧទាហរណ៍ថារំលែងពុទ្ធរូបអង្គតូចតូចដើម្បីធ្វើព្រះអង្គធំធំអញ្ចឹងទៅឬក៏វាវាអាចខុសឆ្គងដែរទេក្នុងការ ធ្វើហ្នឹងឧទាហរណ៍ថាវត្ថុដែលមានតម្លៃប៉ុន្តែដូចជាមានក្បាច់ក្បូរមានអីរបស់គេល្អនោះល្អឡើយនេះប៉ុន្តែយើងទៅ ឆ្នៃ ទៅរំលែកទៅជាពុទ្ធរូបមួយផ្សេង អាហ្នឹងវាជលលក្ខណៈមួយហៅថាខុសឆ្គងដែរទេឬក៏ធ្វើដោយល្ងឹតល្ងងឬក៏យ៉ាងម៉េចគុណចាស់មានទោសដែរទេគុណចាស់ញៀនសានអអនៅក្នុងរឿងហ្នឹងតើយើងវិនិច្ឆ័យថាតើការធ្វើហ្នឹងវាមានម្ចាស់គេព្រមព្រៀងទេក៏ការព្រមព្រៀងគ្នាដែរឬក៏អត់ពីព្រោះរបស់ខ្លះ ប្រតិថាវាក្បាច់ពណ៌ល្អវាមែនប៉ុន្តែវាច្រើនអញ្ចឹងវាច្រើនលំបាកក្នុងការថែរក្សាអញ្ចឹងវាអាចមានគំនិតមួយ ថាចុះបើយើងធ្វើទៅជារបស់មួយហើយមានកន្លែងដាក់ស្រួលស្រួលថែរក្សាឲ្យរបស់នឹងតាំងនៅ បើចេតនាអញ្ចឹងយើងមិនអាចកាត់ទៅជាថាក្នុងការលួចទេពីព្រោះវាវាកិច្ចព្រមព្រៀងឯកភាពគ្នាប៉ុន្តែបើបើសិនជា គេអត់ព្រមអាហ្នឹងបើយើងជំនះក្នុងការធ្វើអាហ្នឹងវាជារឿងមួយដែលអត់មានកិច្ចព្រមព្រៀងគ្នាអាហ្នឹងយើងយកអំណាចឬក៏យកអីយើងទៅធ្វើអាហ្នឹងវាជារឿងចិត្តមួយប៉ុណ្ណេះនៅក្នុងអ្នកហ្នឹងมันអាចទៅចូលជាអត្តនីទានការទេពីព្រោះពួកគាត់ហ្នឹងមិនមែនបាន កាន់យកមកជាសម្បត្តិរបស់ខ្លួនឯងឬក៏ថាដើម្បីបានប្រយោជន៍មកពីរបស់នឹងដោយខ្លួនឯងជាមកជាសម្បត្តិ មកជាការប្រើប្រាស់ចៃវារបស់ខ្លួនឯងណាអាហ្នឹងក្នុងក្នុងការដែលលើកឡើងថាវាមិនរាប់ចូលនៅក្នុងអត្តនីធានកើតទេព្រោះវាព្រោះលោកអ្នកដែលធ្វើហ្នឹងលោកមិនបានយកមកជារបស់ខ្លួនឬក៏លាក់បាំងកេបកេងពី អ្នកដតីដើម្បីឲ្យបានជារបស់ខ្លួនឯងកណាអឺការរំលែងហ្នឹងវាវាមានលក្ខណៈដូចជារំលែងនៅវប្បធម៌ រំលែកនូវវប្បធម៌របស់យើងឧទាហរណ៍ថា មាន ក្បាច់រចនាក្បូរក្បាច់ល្អទៅជាវត្ថុដែលមានអាយុកាលដ៏វែងដ៏យូរលង់ណាស់មកហើយប៉ុន្តែយើងបែរជាយើងមិនដឹងនៅវប្បធម៌ដែលមានតម្លៃយើងយកមករំលែកចោលអាហ្នឹងវាជាលក្ខណៈមួយកណ្ដាចង់សួរអំពីការខុសឆ្គងដែរទេក្នុងការធ្វើហ្នឹងខ្ញុំនិយាយពីខុសឆ្គងវិញអាចរំលែកវប្បធម៌ខ្លួនឯងដែរទេគឺចាស់ញៀនសានអោបន្ថែមម្ដងទៀត គុំចាស់ចន់ខ្ញុំតើជួយចូលរួមព្រោះក្នុងពីព្រោះបើនិយាយពីរឿងរឿងការបំផ្លាញអានឹងនៅក្នុងវិន័យលោកមានសម្ដែង ពីរបស់ចាស់អាចឲ្យផ្លាស់ប្ដូរទៅជារបស់ ថ្មីបាទនឹងនិយាយពីក្នុងវិន័យក្នុងវិន័យហើយអាចផ្លាស់ប្ដូរ ដូចថារបស់ហ្នឹងវាចាស់ប្រើការមិនកើតឬក៏ថា ត្រូវការដើម្បីបានប្រយោជន៍ក្នុងការប្រើប្រាស់អាចផ្លាស់ប្ដូររបស់ចាស់ហ្នឹងទៅជារបស់ថ្មីបានអាហ្នឹងនៅក្នុងច្បាប់នៅក្នុងវិន័យដែលខ្ញុំសិក្សាប៉ុន្តែថារឿងនៅក្នុងដូចជាតកតូននឹងសម្បត្តិជាតិនិងការសិក្សានៅក្នុងព្រះវិន័យមិនសូវឃើញដាក់ចំ នៅក្នុងរឿងសម្បត្តិជាតិទៅថាឬក៏ថាជាកេរដំណែលរបស់ដូនតាក្រាកូនចាចានទៅចូលតោថែមលេខទួចមើលកែឡូមានលក្ខណៈល្អដែរ ណាតាមពិតយើងនិយាយពីសម្បត្តិសម្បត្តិដូនតាយើងយើងត្រូវវិនិច្ឆ័យថារបស់អីដែលថាជាសម្បត្តិដូនតាយើងមិនចេះតែថាស្អីក៏របស់ដូនតាស្អីរបស់ដូនតាអាហ្នឹងរបស់ដូនតាបើយើងនិយាយស្អីក៏របស់ដូនតាដែរបើយើងនិយាយថារបស់ដូនតាព្រោះរបស់ហ្នឹងគាត់តែមិនឲ្យយើងប្រើមុនជាដូនតាយើងប្រើមុនជាទួតជាលួតជាលាយើងប្រើមុនតែចឹង សម្បត្តិណាដែលរាប់ថាជាសម្បត្តិរបស់ជាតិសម្បត្តិណាដែលរាប់ថាជាសម្បត្តិរបស់ដូនតាដែលគាត់បន្សល់ទុកសម្រាប់ឲ្យយើង ដែលជាកូនចៅចំនួនក្រោយថែរក្សាការពារតគ្នាអាហ្នឹងវាជារឿងមួយផ្សេងអំពីរបស់ដែលគេទិញដូរណារបស់ដែលគេទិញដូរដូចជាលើកលើកអំពីរឿងតើស្ពាន់ថាស្ពាន់អី អានោះវាជាតំណែងដែលគេលក់ដូរគេទិញដូរដើម្បីយកមកប្រើ ដើម្បីយកមកអឺជាប្រយោជន៍សម្រាប់ ជាចំនួនរបស់គេ អាហ្នឹងវាមិនមែនជារបស់ដូនតាដែលបន្សល់ទុកសម្រាប់ឲ្យកូនចៅថែរក្សាជាសម្បត្តិជាតិទេ ណាបើសិនជាយើងនិយាយអំពី សម្បត្តិក្នុងរាជវាំងណាដូចបាត់ក្នុងរាជវាំងមាន តល់មាសតល់ពន់តល់ប្រាក់មានកែវមានស្អីស្អីអូច្រើនណាស់អាហ្នឹងវាជាសម្បត្តិជាតិហ្នឹងណាជាសម្បត្តិជាតិហើយតែដូចជាយើងនិយាយអំពីរបស់ដែលគេធ្វើចំនួនតាមទីផ្សារអីអាហ្នឹងយើងមិនគិតថាជាសម្បត្តិជាតិទេព្រោះអាហ្នឹងវាជាតំណែងហ្នឹងវាជាតំណែងនៅទីផ្សារហើយហ្នឹងណាហើយនៅសម្បត្តិដូនតាដោយការកសាងអីសមិទ្ធផលនានាអីដូចលើខាងដើមមកដូចជាប្រាសាទដូចជា អឺរូបបរិមាណផ្សេងផ្សេង ដែលធ្វើសម្រាប់ជាគេដំណែលសម្រាប់អឺជាគ្រឿងសម្គាល់ជារបស់ខ្មែរអីចឹងទៅហើយថែរក្សាតគ្នាទៅអានឹងថាជាសម្បត្តិរបស់ដូនតាគេហៅវត្ថុវប្បធម៌ហើយវត្ថុវប្បធម៌ដល់ពេលយើងនិយាយពីថាសមាសចាមមាសជាតំណែងទិញដូរអីចឹងអាហ្នឹងវាជាសិទ្ធិរបស់អ្នកមានលុយទិញសម្រាប់យកប្រើសម្រាប់យកមកលក់ដូរហើយពេលនោះ អ្នកខ្លះគេមានផ្ទិលស្ពាន់មានថាសស្ពាន់មានចានស្ពាន់អីចឹងទៅ គេ គិតថារបស់មានតម្លៃអញ្ចឹងទុកក៏មិនដឹងទុកធ្វើអីដែរអញ្ចឹងឮថាវត្តហ្នឹង គេស្រស្ពាន់ចាក់ព្រះក៏យកទៅដើម្បីបូជាគុណព្រះរតនត្រ័យអញ្ចឹងទៅ អានេះជាបនរបស់គេណាជាបនរបស់គេមិនឈ្មោះថាទលាយសម្បត្តិដូនតាទេហ្នឹងហើយមិនថាទលាយសម្បត្តិដូនតាទេតែខ្ញុំមិនណានៅឃើញអញ្ចេះខ្ញុំណាបើវិញតែឆែករឿងហ្នឹងខ្ញុំណានៅឃើញរឿងអ្នកដែលធ្វើបានបនច្រើនហើយទាំងបព្វជិតទាំងក្រហមដែលនាំដែលធ្វើដឹកនាំយកមាសទៅស្លោធ្វើព្រះយកមាសយកស្ពាន់យកអឺ លំលំហិនអីទៅស្លោធ្វើព្រះអីហ្នឹងអ្នកដែលជ្រះថ្លាយើងគិតថាបានបនច្រើនហើយប៉ុន្តែអាណិតដល់ចោឯនោះដែលគ្នាលួចនោះណាមានទោសច្រើនតែមានទោសច្រើនណាដោយខ្ញុំណាលើគុណចាស់មួយអង្គមិននិយាយឈ្មោះទេណាលោកថាលោកដាក់នឹមកសាងព្រះពុទ្ធរូបដាក់នៅក្នុងអត្រាមាស85ដុល្លារ ដាក់កសាងជាពុទ្ធរូបដាក់នៅនឹងតែគេលួចឡើងអស់លួចកាត់ឡើងអស់លេដល់ដល់សារប្រកេះដល់សារប្រកេះព្រះជើងដៃព្រះខ្លួនព្រះគេកាត់យកអស់លេណាគេលួចយកអស់ចឹងបើថាយើងអ្នកធ្វើបន់ហ្នឹងយើងដឹងថាយើងបូជាវត្ថុមានតម្លៃអីហ្នឹងថាបានបន់ច្រើនហើយ តែរឿងអ្នកដែលលួចហ្នឹងណាបងនេះបំផ្លាញព្រះហ្នឹងណាបំផ្លាញហើយយករបស់ដែលមានតម្លៃហ្នឹងទៅ ចាយវាហ្នឹងមានទោសច្រើនមែនតើណាតែបន្ទោសហ្នឹងអាហ្នឹងប្រទោសសារាយណាតែចាខ្ញុំណានៅឃើញឃើញ គេដាក់នាំធ្វើព្រះពីមាសពីស្ពាន់ពីស្អីស្អីហ្នឹងនៅឃើញថាបើសិនជាយើងថែរក្សាបានល្អគឺប្រពៃណាស់ប្រពៃមែនតែនសម្រាប់ធ្វើសការៈគ្រប់វិជាប៉ុន្តែបើថែរក្សាមិនបានល្អទេអាហ្នឹងគឺគេលួចយកទៅបំផ្លាញហ្នឹងហ្នឹងគឺមានខុសធន់មែនតែមួយណាហ្នឹងហ្នឹងគឺចូលរួមប៉ុណ្ណឹងណាណា ណាអត់មានអីសួរទេទេគាត់ចេះញ៉ាំសានឡំមានមានអីថែមហ៎អត់មានអីទៀតទេក្នុង សិក្ខាបទអត្តនីទានហ្នឹងណាយើងសន្តនីតាកតងការលួចហ្នឹងសំខាន់គឺយើងក្តោបនៅក្នុងនៃនៃសិក្ខាបទអត្តនីទានហ្នឹងគឺយើងនិយាយពី ក្នុងសិក្ខាបទបណ្ដោយយើងអត់និយាយពីថានៅក្នុងទោសហ្នឹងក៏ព្រះអង្គសម្ដែងដែរពីទោសនៅក្នុងបច្ចុប្បន្នថាថាដែលគេចាប់បានត្រូវដាក់គុកដាក់ខ្នោះគ្នាគេវាយដំគេជាទោសនៅក្នុងលោកនេះ នៅក្នុងបច្ចុប្បន្នហ្នឹងហើយរបស់សរុបមកថាវាប្រជាអតនេទានហ្នឹងគឺ វាមានទោសតិចទោសច្រើនអញ្ចឹងហើយប៉ុន្តែសំខាន់ថាកាលណាចូលទៅក្នុងអត្តនេទានហ្នឹងវាដាច់សិលវាកន្លងចាក់សិលកន្លងចាក់សិលគឺទោសរបស់អត់សិលនេះដែលយើងពិចារណាឲ្យម៉ត់ចត់ខ្លាំងមែនទៅគឺត្រង់កន្លែងទោសដែលអត់សិលហ្នឹងដែលជាទោសដែលព្រះអង្គត្រង់ប្រកាស សម្ដែងមកពីព្រោះសិក្ខាបទអត្តនេទាននេះបើយើងសិក្សាមកជា លោកវជ្ជៈ លោកវច្ចៈនេះបានន័យថាការលួចហ្នឹងមិនមែនតតែព្រះអង្គសំដែងទេមិនមែនព្រះអង្គបញ្ញត្តិមកបានការលួចហ្នឹងវាមានទោសទេណាបាទលោកវច្ចៈវាមានប្រចាំនៅក្នុងលោកទៅបីថា មាន ព្រះសម្មាសម្ពុទ្ធព្រះអង្គសំដែងពីទោសសិក្ខាបទនឹងក៏ដោយ មិនសំដែងក៏ដោយប៉ុន្តែឲ្យតែអ្នកប្រព្រឹត្តកន្លង នៅអត្តនីទានហ្នឹងវាត្រូវតែមានទោសចឹងក្នុងក្នុងលោកក្នុងសម័យកាលដែលមិនមានពុទ្ធត្រាស់ហ្នឹងក៏នៅតែមានទោសចឹងដែរ គេនៅតែមានទោសក្នុងសិក្ខាបទនាទានណាហើយការណាដែលប្រកបទៅដោយអង្គទាំង5នឹងរាប់ចូលនៅក្នុងអត្តនាទានហើយការណាតែបុគ្គលទ្រុសិលបុគ្គលដាច់សិលហើយមិនមែនជាបុគ្គលល្អទេហើយបើបើទោសនឹងវាឲ្យផល នៅក្នុងកំណត់អបាយភូមិមកយើងឃើញវាបានមែននៅក្នុងបច្ចុប្បន្នយើងឃើញថាបានលៀបបានប្រោសសម្បត្តិហ្នឹងប៉ុន្តែបើទោសនឹងវាឲ្យគឺទៅក្នុងកំណត់អបាយភូមិ ហើយក្នុងអបាយភូមិហ្នឹងធ្វើទៅតាមចេតនា ដែលលួចហ្នឹងពីព្រោះធោដែលដែលនាំឲ្យលួចហ្នឹងវាមានលួចដោយតោសៈក៏មានវាលួចដោយតោសៈអ្នកខ្លះទៅលួចដោយតោសៈហើយបើអ្នកខ្លះទៅលួចដោយលោភៈអញ្ចឹងក្នុងសិក្ខាបទអត្តនេទានហ្នឹងលួចទៅនឹងរកក៏បានក៏មានដែរវាព្រោះលួចដោយតោសៈអញ្ចឹងបើថាលួចដោយលោភៈហ្នឹងទៅប្រែតក៏បានអញ្ចឹងគេកំណត់នៅក្នុងអបាយជាភូមិនោះ បានវាຕົកក្រៃលែងណាចឹងហើយបានព្រះអង្គសម្ដែងពីការបត់ហ្នឹងលួចវិធីយ៉ាងណាក៏ដោយឲ្យចេះកន្លងវាចូលទៅក្នុងអត្តនេទានហើយគេត្រូវតែមានទោសទាំងនៅក្នុងបច្ចុប្បន្ននេះគេមានហើយទោសនៅក្នុងប្រាក់លោកហើយនៅក្នុងអបាយភូមិក៏មានទោសក្នុងហ្នឹងហើយសម្បីថាបានកើតមកជាមនុស្សដូចកំចាស់ចន្ទចូលតោលើកមកមិញហ្នឹងវាមាន11អញ្ចឹងវាមាន11ជាអានិសង្ឃ ប៉ុន្តែទោះវាផ្ទុយពីនឹងមកតែឃើញថាទោះវាផ្ទុយពីនឹងមកពីពីត្រង់ហ្នឹងថាបើអ្នករក្សាសិក្ខាបទហ្នឹងវាមានអានិសង្សប៉ុណ្ណឹងអញ្ចឹងបើអត់រក្សាវាមានទោសផ្ទុយពីនឹងមកវិញផ្ទុយពីអានិសង្សហ្នឹងពីពីអានិសង្សមកហ្នឹងវាអត់មានទ្រព្យសម្បត្តិអីចឹងទៅវាមានមកវាត្រូវវិនិច្ឆ័យបាត់បង់ទៅវិញដែលយើងឃើញរាល់ថ្ងៃដែលយើងពេលខ្លះក្នុងជីវិតយើងក៏ជួបដែរណាទ្រព្យសម្បត្តិខ្លះខំលាក់ខំຕົកខំដាក់ប៉ុន្តែ ຕົកចុះຕົកឡើងនៅតែគេយកទៅបាត់នៅតែវិនិច្ឆ័យទៅវិញបាត់ប្រការខ្លះវិនិច្ឆ័យដោយស្អីចឹងទៅផ្លិចក៏មានចឹងទៅត្រូវវិនិច្ឆ័យអាហ្នឹងដោយថាមកពីទោសនៃការអត់សិលគឺសកាបអត់មានទានជាដើមតែខ្ញុំក៏គាត់ចូលរួមសេចក្តីណាគុណចាស់អរគុណគុណចាស់ចានចុតតោមេតាធ្វើធ្វើសេចក្តីសន្និដ្ឋានបញ្ចប់បដ ாய் ទៅក្នុងណាសូណាសូតតណាសូអឺ បាញ់មិញហ្នឹងលើកពីរឿងអឺកុហកឆោបបោកអាហ្នឹងដំណើរនៅឃើញចង់និយាយបន្តិចទៀតត្រង់ហ្នឹងអឺដូចយើងនៅស្រុកខ្មែរយើងពួកយើងនិយាយថាពួកអ្នក មាន អំណាចមួយចំនួនតូចដូចតែឆោបបោកគេហ្នឹងណាដូចឆោបបោកអ្នកក្រៅប្រទេសអីចឹងគេថារ៉ូស៊ីណាចំនួនណាគេថាលក់តំណែងខ្យល់ណាណាលក់ លក់ចំណេញខ្យល់លក់ដីឬលក់អីចឹងទៅប៉ុន្តែរបស់គាត់មានហើយកុហកអានោះវាចូលក្នុងកុហកចោលបោកគេដល់បើយើងនិយាយអត្តនេទៀនគេអត់ប្រើលួចទេព្រោះអានោះកុហកគេថាយកមកនឹងរោស៊ីជាមួយ គ្នាវាក៏លក់របស់ដែលមានតម្លៃឲ្យប៉ុន្តែដល់ពេលរបស់នោះអត់មានឲ្យគេហើយបោកយកទ្រព្យសម្បត្តិរបស់គេអាហ្នឹងវាវាជាមូសាមូសាវាទវាអត់ចូលនៅក្នុងអត្តនេទៀនទេបើគេប្រើពាក្យតែនៅហ្នឹងកុហក ឆោបោកទ្រព្យសម្បត្តិរបស់គេណាណាគេអត់និយាយថានៅនឹងលួចទ្រព្យទេណាព្រោះជាកិច្ចព្រមព្រៀងក្នុងការធ្វើប៉ុន្តែភាគីម្ខាងទៀតគឺ មានកំណត់អាក្រក់ធ្វើនោះគឺអត់ស្មោះត្រង់មួយគេអានោះវាចូលក្នុងបទឆោបោកតែខ្ញុំណាចង់សួរអញ្ចឹងចង់សួរអញ្ចឹងចង់សួរបងចាស់អឺពីអង្គហ្នឹងវិនិច្ឆ័យតកតងជាមួយនឹងរបស់ប្រសពណាខ្ញុំយកស្ដាប់បន្តិចទៅ ព្រោះធម្មតារបស់ប្រសង់មានច្រើនណាស់កូនចាស់អ្នកគ្រប់គ្រងវត្តដឹងហើយតែខ្ញុំណាអត់លើកអំពីរបស់ដែលប្រើប្រាស់ក្រៅខ្លួនទេចង់លើករបស់ ដែលប្រើប្រាស់បរិភោគឧទាហរណ៍ដូចជាភេសជ្ជៈគ្រឿងកំប៉ុងក្តីភេសជ្ជៈប្រភេទណាមួយក៏ដោយហើយផ្លែឈើគ្រប់ប្រភេទគ្រឿងឧបភោគបរិភោគតាក់ទងជាមួយនឹងអាហារជាមួយនឹងផ្លែឈើភេសជ្ជៈអីក៏ដោយគេប្រគិនប្រសង់ហើយអញ្ចឹង ដល់ពេលហ្នឹងត្រូវមិនត្រូវមានវិយវិជ្ជាយុទ្ធតុកមិនចឹងវិយវិជ្ជាយុទ្ធតុក ដាក់ក្នុងទូលដាក់អីចឹងទៅហើយដល់ពេលញាតញោមខ្លះគាត់យករបស់ហ្នឹងហូបដោយមិនបាន សុំការអនុញ្ញាតពីប្រសង់ទេតើការធ្វើយ៉ាងនោះឈ្មោះថាជាការលួចហើយមានទោសមានអីដែរទេណានិមន្តកូនចាស់ វិនិច្ឆ័យកន្លែងហ្នឹងបន្តិចមកតែប្រតាវត្តអារាមមួយចំនួនគឺតែមានអញ្ចឹងហើយណាមានអញ្ចឹងបោះគេកសលហើយយកទៅដល់ពេលញាតញោមគាត់មកឃើញហូបទៅចែកទៅហូបទៅណាអញ្ចឹងបើអត់បានសុំការអនុញ្ញាតពីព្រះសង្ឃអញ្ចឹងរឿងរឿងហ្នឹងវាមានគ្រប់តវត្តទេកូនចាស់រឿងហ្នឹងណាអញ្ចឹងមិនអោយវានិឆ័យហ្នឹងតើវាមានតោដែរទេនៅក្នុងហ្នឹងណាសូមមុនកូនចាស់ញ៉ាំសានណោណានៅក្នុង របស់ហ្នឹងវាតកតងនៅក្នុងថយចិត្តរបស់គាត់ហ្នឹងហើយព្រោះគឺការកាន់យកបែបហ្នឹងមាន2វាមាន2យ៉ាងម៉េចថាបើមួយគឺដោយថយចិត្តហើយថាដោយថយចិត្តហ្នឹងវាចូលនៅក្នុងអត្តនេតិហ្នឹងជារបស់សង្ឃពីព្រោះសង្ឃដែលជាអ្នកគ្រប់គ្រងអ្នកថែរក្សា ហើយរបស់សង្ឃនឹងមួយទៀតរំចាស់លើកឡើងចឹងទៅក៏បរិយសេចក្តីនឹងតិចទៅបរិយសេចក្តីថែមចឹងបានពេលញាតញោមខ្លះគាត់គាត់អត់សូវយល់ដែរក៏អត់ក៏មិនអត់សូវយល់ក៏អត់យល់បណ្ដោយតែក៏អត់យល់ដូចថានៅក្នុងវត្តមួយហ្នឹងរបស់ហ្នឹងជារបស់សង្ឃអញ្ចឹងកាលណា ជារបស់សង្ឃពិខុមួយអង្គអត់មានសិទ្ធឲ្យទេមិនន័យថាពិខុមួយអង្គ អត់មានសិទ្ធឲ្យទេវាតើថាវាលែងតែសងសន្មត់ឲ្យពីខុសអង្គហ្នឹងជាអ្នកចាត់ចែងអាហ្នឹងលោកមានសិទ្ធប៉ុន្តែបើសាមញ្ញធម្មតាគឺអត់មានសិទ្ធឲ្យចាត់ចែងទៅឲ្យអ្នកណាបានទេហើយកាលណាបើយើងយករបស់ហ្នឹងគឺវាមិនចូលនៅក្នុងអត្តនីទានមែនពីព្រោះមានវិខអង្គណាមួយឲ្យប៉ុន្តែវាចូលនៅក្នុងរបស់សង្ឃដដែល វានៅវានៅជារបស់សង្ឃដដែលហ្នឹងចង់និយាយវានៅតែជារបស់សង្ឃដដែលអញ្ចឹងកាលណាបើយើងបរិភោគប្រើប្រាស់របស់ហ្នឹងយើងវាប្រើប្រាស់របស់សង្ឃហើយដោយការកាន់យកអញ្ចឹងបើដោយថយចិត្តបំណងកំឲ្យពិខុសង្ឃឬក៏ពិខុអង្គណា ដឹងអ្នកគ្រប់គ្រងនឹងដឹងអាហ្នឹងវាចូលក្នុងថយចិត្តក្នុងការលួចប៉ុន្តែមួយទៀតលោកគិតថាថ្មអញអ្នកបំរើអញ្ចឹងក៏ត្រូវបរិភោគប្រើប្រាស់របស់នឹងដែរលោក យល់ដោយភាពចិត្តថាយើងជាញោមវត្តឬក៏ជាអ្នកបម្រើប៉ុន្តែវាអត់ចូលក្នុងអត្រាទានមែនប៉ុន្តែវាបរិភោគប្រើប្រាស់របស់សង្ឃវាបាន ការអនុញ្ញាតពីសង្ឃអាហ្នឹងក៏វានៅទោសទោសត្រង់កន្លែងថា ប្រើប្រាស់បរិភោគរបស់សង្ឃនេះបរិភោគប្រើប្រាស់របស់សង្ឃប៉ុន្តែពេលការកាន់យកហ្នឹងក៏អត់មានកាន់យកដោយធេយចិត្តទេអញ្ចឹងនៅក្នុងអារបស់ហ្នឹងមួយដោយដោយលោកសំដែងអញ្ចឹងថា បើក្នុងការបរិភោគប្រើប្រាស់ដោយសភាពចិត្តអញ្ចឹងហើយបើសិនជាភិក្ខុសង្ឃលោកដឹងហើយលោកឲ្យសងអាហ្នឹងយើងត្រូវតែសងបើមិនសងកាត់អត្តនេតិនៅក្នុងត្រង់កន្លែងដែលមិនសងហ្នឹងមកដែលមិនឲ្យវិញហ្នឹងមកហ្នឹងវាកាត់អត្តនេតិត្រង់កន្លែងថាបើកាន់យកឲ្យភាពសង្កល់អញ្ចឹងហើយក៏បរិភោគប្រើប្រាស់ទៅប៉ុន្តែបើ ពី អ្នកគ្រប់គ្រងពិធីសង្ឃលោកត្រូវការរបស់នឹងវិញទេរបស់នឹងຕົកសម្រាប់ជារបស់សង្ឃហើយស្រាប់តែយកឲ្យយកអញ្ចឹង ខ្ញុំត្រូវតែឲ្យរបស់ហ្នឹងវិញបើសិនជាដាក់ចិត្តថាមិនឲ្យមិនសងដល់សងវិញអាហ្នឹងកាត់អត្តនីយទាននៅត្រង់កន្លែងហ្នឹងអាហ្នឹងនិយាយពីរបស់ហ្នឹងគឺកាត់អត្តនីយទានត្រង់កន្លែងហ្នឹងប៉ុន្តែបើថាមានភ័យចិត្តតាំងពីដំបូងអាហ្នឹងវាចូលនៅក្នុងអត្តនីយទានហើយត្រង់កន្លែងដែលបងអោនឬក៏ថាចូលទៅយកហ្នឹងដោយភ័យចិត្តគិតបំណងលួចមិនឲ្យ អ្នកណាដឹងមិនឲ្យ ដឹងអីទៅយករបស់នឹងមកអាហ្នឹងចូលនៅក្នុងថយចិត្តតាំងពីកន្លែងហ្នឹងអាហ្នឹងក្នុងសេចក្តីហ្នឹងណាអឺកណ្ណាក្នុងចំណុចហ្នឹងកណ្ណាចោះសូមសួរបន្ថែមតើតើអឺដែល ជារបស់សង្ឃអញ្ចឹងបើសិនជាញាតិញោមគាត់មានចេតនាក្នុង ការចាត់ចែង ដូចជារបស់ច្រើនវាអាចហួសហួស delay ហួសពេលវេលាអញ្ចឹងទៅបើសិនតែយើងមិនចាត់ចែងក៏មិនបានឲ្យបានសមរម្យអញ្ចឹងអាចហួសពេលវេលាហើយអាចបាបទៀតអាចខុសឆ្គងដែរទេហើយឬក៏មានទោសយ៉ាងណាដែរក៏ចាស់ចាន់ចុះតណារឿងហ្នឹងត្រូវតែប្រសងអនុញ្ញាតទៅបីរបស់ហ្នឹងមាននៅ ការកំណត់ប៉ុណ្ណាក៏ដោយ តែប្រសងលោកអនុញ្ញាតឲ្យញោមវត្តវាយវិចារនេះក៏ញោមវត្តជួយមើលការងារជួយមើលរបស់ហ្នឹងឧទាហរណ៍ថាអឺភេសជ្ជៈឬក៏ជាអង្គជាអីដែលវាច្រើនអញ្ចឹងទៅទុកយូរទៅវាខូចអញ្ចឹងប្រសងលោកប្រាប់ញោមវត្តដែលជាវិយវិចារហ្នឹងថាញោមជួយមើលរបស់ហ្នឹងទៅហើយបើសិនជាវាអឺ នៅសល់ជ្រើវាអាចនឹងខូចអញ្ចឹងញោមជួយមើលចាត់ចែងផ្លាស់ប្ដូរអីចឹងទៅដើម្បីយកជាកម្រៃមកសម្រាប់ធ្វើចង្ហាន់អាហ្នឹងជារបស់ ជាលោហ័នណាណាធ្វើជាចង្ហាន់នេះក៏សម្រាប់តម្កល់ទុកពេលណាដែលខ្វះខាត ដើម្បីយកទៅយកទៅចំណាយទៅលើចង្ហាន់ហ្នឹងឬមួយក៏យកទៅកសាងផលិតផលអីបើថាច្រើនក៏យកទៅកសាងជាសេនាសនៈទៀតក៏អត់មែនតើដែរ តែសំខាន់គឺត្រូវការការអនុញ្ញាតពីព្រះសង្ឃมันអាចញោមវត្តហ្នឹងក៏ធ្វើដោយអំពើចិត្តខ្លួនឯងបានដែរណាมันអាចធ្វើដោយចិត្តខ្លួនឯងបានដែរដោយអ្នកខ្លះយករបស់សង្ឃណាយករបស់ដែលរបស់ព្រះសង្ឃថាជារបស់ដែលនៅប្រើការបានប៉ុន្តែគាត់អត់ຕົកទេគាត់យកទៅលក់ឲ្យអត់ចាយអីទៅគាត់យកលុយចាយទៅ ហ្នឹងវាប៉ះពាល់ដែរទៀតណាមិនល្អទេអញ្ចឹងរួមសក្តីមកវិញមកបើសិនជា ដោយគុណចាស់លើកឡើងថា ចាត់ចែងចាត់ចែងនេះគឺវានៅលើការអនុញ្ញាតពីព្រះសង្ឃប្រុសរបស់ហ្នឹងជារបស់សង្ឃហើយលោកមិនអាចលក់ទិញផ្លាស់ប្ដូរខ្លួនឯងបានទេដូច្នេះត្រូវមានវ័យវចៈណាគុណចាស់មកសុំកាត់ត្រង់ចំណុចសួរអំពីព្រះសង្ឃ តើលោកសួរគាត់សួរបានត្រឹមតែចៅអធិការឬក៏ប្រសងអង្គផ្សេងឬក៏មាន ការសួរបែបណា ដើម្បីត្រឹមត្រូវប្រសងយើងនិយាយអំពីពាក្យថាប្រសងដោយគុណចាស់យើងតែណោនៅបងអញ្ចឹងវាអត់មានអង្គណាមួយទេអញ្ចឹងនៅនៅលើ ការព្រមព្រៀងរបស់ប្រសងហ្នឹងបើអង្គបើពីអង្គបីអង្គបត់អង្គលោកព្រមព្រៀងគ្នារួចហើយលោកព្រមព្រៀងគ្នាហ្នឹងឥឡូវលោកតែឆ្លៀសវៃលោកត្រូវតែចេះលោកត្រូវតែគិតឧទាហរណ៍ថា 2អង្គឬក៏3អង្គ4អង្គលោកត្រូវគិតហើយលោកត្រូវប្រាប់គ្នាថាឥឡូវគុណចាស់របស់ទាំងនេះមានច្រើនហើយវាអាចនឹងខូចវាហួសកំណត់ហួសអីចឹងណាឥឡូវគិតគូមិនឲ្យញោមវត្តឲ្យយើងចាក់គិតជួយចាត់ចែងអីសំគួរចេះចេះទៅអាហ្នឹងគឺលោកត្រូវប្រាប់ឲ្យលោកមិនអាចទៅអត្តាធិបតេយ្យយកខ្លួនឯងជាធំសម្រាប់បញ្ជា តាមចិត្តបានទេអាហ្នឹងព្រោះមិនមែនជារបស់បុគ្គលទេ ជារបស់សង្ឃប៉ុន្តែបើសិនជាក្នុងវត្តហ្នឹងប្រគល់មានន័យថាប្រសងនៅក្នុងវត្តហ្នឹងប្រគល់ឲ្យចាត់ការអ្នកចាត់ចែងតាមតាមត្រូវការចោះមានន័យថាកូនញាតអាហ្នឹងគឺអត់អីទេណាបើសិនជាមានវិខុណាមួយក៏ដោយមិនថាចាត់ការទេព្រោះយើងនិយាយពីព្រះវិន័យមានជាផនឌីគិរិកៈវិខុជាផនឌីគិរិកៈមានន័យថាវិខុអ្នករសាឃ្លាំងអ្នករសាឃ្លាំងរបស់សង្ឃ របស់អីក៏ដោយ គឺមានពិខុហ្នឹងអ្នករសាឃ្លាំងអញ្ចឹងបើសិន ជារបស់ហ្នឹងតកតងជាមួយនឹងលះហុផាត់ដែលអាចផ្លាស់ប្ដូរបានលោកអាចនិយាយជាមួយញោមវត្តឲ្យគាត់ជួយចាត់ចែងការងារនឹងបាន មិនចាំបាច់ប្រជុំសង្ឃទេប្រពន្ធសង្ឃបានសូត្រញត្តិឲ្យពិខុហ្នឹងអ្នកមើលថែរក្សារបស់នោះហើយរបស់នោះហើយអញ្ចឹងមានន័យថាលោកហ្នឹងគឺតំណាងសង្ឃរបស់វត្តហ្មងណាតំណាងសង្ឃរបស់វត្តហ្មង ណាអញ្ចឹងលោកអាចនិយាយជាមួយញោមវត្តទៅរបស់ណាដែលគួរចាត់ចែងតាមធម៌វិន័យឲ្យត្រឹមត្រូវអញ្ចឹងទៅហើយយកកម្រៃមកដើម្បីបកលទុកសម្រាប់ធ្វើចង្ហាន់វិញឬមួយក៏ត្រូវការយុទ្ធកសាងអីក៏បានដែរអត់មានតូចទេសម្រាប់លហុភ័ណ្ឌយកទៅធ្វើជាកិរុភ័ណ្ឌគឺមិនមិនអីទេកុំអោយតែកិរុភ័ណ្ឌយកធ្វើជាលហុភ័ណ្ឌអាហ្នឹងគឺមិនបានដែរណាមិនបានដែរអញ្ចឹងណាណាអញ្ចឹងបញ្ហាទាំងនេះសរុបរួមមកគឺ នៅលើការព្រមព្រៀងគ្នារបស់សង្ឃព្រោះជាសម្បត្តិរបស់សង្ឃមិនមែនជារបស់នរណាម្នាក់ទេហ្នឹងគឺប្រកេនប៉ុណ្ណឹងណាអូខេអញ្ចឹងពេលនៅតាមយល់ហើយកន្លែងសង្ឃហ្នឹងទៅថាដូចដូចថាដល់លើឧទាហរណ៍វត្តអរមានតែ2អង្គអញ្ចឹងណា2អង្គពីព្រោះអត់មាន លោកដតីទេអញ្ចឹង2អង្គហ្នឹងបើ ពីរអង្គនឹងអត់បានឯកភាពគ្នា ថាបុគ្គលឲ្យអង្គណាមួយចាត់ចែងទេបាននេះថាពេលដែលរបស់នឹងត្រូវចាត់ចែងពីរអង្គនឹងត្រូវត្រូវនិយាយគ្នាសិនប៉ុន្តែបើសិនឥឡូវដូចគេថាដូចព្រះអង្គអញ្ចឹងយើងជុំជាមួយនឹងព្រះអង្គឡាអញ្ចឹងទៅសួរថាឥឡូវអឺបើសិនជាមាន របស់របរកើតឡើងនៅក្នុងវត្តជារបស់សង្ឃទៅគួរ ក្រោយអំណាចចាត់ចែងយ៉ាងម៉េចពីព្រោះអាការសន្មត់ហ្នឹងវាដោយញត្តិទុតិយកម្មក៏បានញត្តិអបលោកនកម្មក៏បានដែរអបលោកបានអញ្ចឹងហ្នឹងលោកព្រមថា បើសិនជារបស់ហ្នឹងកើតឡើងពេលណាគឺបុគ្គលនៅលើព្រះអង្គអ្នកចាត់ចែងចោះដោះស្រាយដើម្បីឲ្យបានជាសម្បត្តិរួមឬក៏មានប្រយោជន៍នៅក្នុងសង្ឃអាហ្នឹងបានន័យថាព្រះអង្គមានសិទ្ធិណាព្រោះលោកបុគ្គលឲ្យហើយអញ្ចឹងលោកបុគ្គលឲ្យប៉ុន្តែបុគ្គលហ្នឹង បើលោកបកលតែម្ដងមានសិទ្ធតែម្ដងឯណាពីគាត់ថាពេលពេលនេះប៉ុន្តែបើលោកថាពេលណាក្តីឲ្យតែរបស់នឹងកើតឡើងសម្រាប់សង្ឃគឺព្រះអង្គអាចមានសិទ្ធិចាត់ចែងអានេះគេលោកអនុញ្ញាតឲ្យអានេះក្នុងលក្ខណៈអញ្ចឹងអញ្ចឹងបានកន្លែងហ្នឹងសម្រាប់ញាតិញោមពុទ្ធបរិស័ទក៏យើងត្រូវយល់ដែរពីព្រោះពីព្រោះពេលខ្លះគាត់គាត់អន់ចិត្តនឹងលោកញាតិញោមខ្លះគាត់អន់ចិត្តនឹងលោកថាឯងសុំហើយមិនឲ្យឯងទៀត ហ្នឹងអាហ្នឹងរឿងហ្នឹងមកមកខាងនឹងលោកប៉ុន្តែលោកលោកការពារទោសរបស់លោកលោកមិនចង់ប្រព្រឹត្តកន្លង ពីព្រោះបើសិនជាលោកឲ្យក៏របស់នឹងវានៅតែជារបស់សង្ឃដដែលហើយយើងអ្នកដែលយកទៅប្រើវាមានទោសអាប្រើរបស់សង្ឃវាត្រូវមានសំណងមកសងមកវិញអាហ្នឹងវាត្រូវមានបំណុលវាត្រូវជាជាប់បំណុលហើយដល់ពេលយើងអត់ដឹងមកខាងមកខាងលោកហើយអ្នកខ្លះដោយសារការមិនដឹងចឹងបានទទួលទៅសុបាយចិត្តប៉ុន្តែវាភ្លេចគិតថា យករបស់ទៅហ្នឹងវាជាប់ដោយទោសឬក៏យ៉ាងម៉េចក៏អត់ដឹងដែរអឺបាទចឹងទៀតអូខេឥឡូវគ្រប់ម៉ោងហើយពូថែមបន្តិចទៀតឲ្យគាត់ចាស់ញាតិដល់លោកបញ្ជាក់បន្តិចដើម្បីឲ្យញាតិញោមយល់ច្បាស់អឺមានញាតិញោមខ្លះគាត់ក៏គិតថាដឹងទិញរបស់លោកធ្វើអីទេគាត់បាបអញ្ចឹងណានៅដូចជាអង្គដូចជា អឺទឹកត្រីទឹកស៊ីអ៊ីវឬក៏ភេសជ្ជៈអីមួយចំនួនហ្នឹងទៅវាច្រើនទៅលោកប្រាប់ញាតិញោមប្រាប់វិយវចៈឬក៏ប្រាប់ញោមវត្តថាញោមជួយមើលរបស់ហ្នឹងទៅឲ្យញាតិញោមដែលគាត់ត្រូវការគាត់បដូរជាថវិកាអីមកក៏មករងអីឧទាហរណ៍ថាទិញគេនៅផ្សារទៅ50ដុល្លារទៅក៏គាត់ឲ្យទៅ20ដុល្លារក៏បានដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកខ្លះហ្នឹងមានទិញតែខ្លាចបាប ណាតែបើធ្វើបើធ្វើអញ្ចឹងគាត់ចេះញ៉ាំតែណោជួយបញ្ជាក់មើលបើសិនជាគាត់បដូររបស់នឹងឲ្យដល់ទៅលោកវិញហើយហ្នឹងតើគាត់មានតោដែរឬក៏អត់តាមពិតវាអត់មានតោទេបានប្រទេសយើងថាបានបនវិញពីព្រោះពីព្រោះឯងអនុគ្រោះ អនុគ្រោះមិនថាបើសិនជាយើងអត់ទិញលោកຕົករបស់ហ្នឹងទៅរបស់ហ្នឹងវាត្រូវខូចវាប្រើប្រាស់អត់បានវាប្រើការអត់បានទៀតពីព្រោះវាអត់មានអ្នកទទួល ពីព្រោះពេលដែលលោកចំណាយរបស់ហ្នឹងវាអត់មានចាប់ទាក់ទងជារបស់សង្ឃទៀតទេ ពីព្រោះអាអារបស់ដែលបានមកវិញនេះទេតែជារបស់សង្ឃហ៎ដូចថាវាបានបានកម្រៃពីអាហ្នឹងមកអាលុយកាក់ដែលយើងទិញនេះអាហ្នឹងជារបស់សង្ឃអារបស់ដែលយើងយកទៅហ្នឹងវាលែងជារបស់សង្ឃទៀតហើយពីព្រោះសង្ឃហ្នឹងលោកមានសិទ្ធិចាត់ចែងឲ្យវិជ្ជា ផ្លាស់ប្ដូររបស់ហ្នឹងចារបស់ហ្នឹងវាលែងនៅជាប់ធៀបរបស់សង្ឃទៀតហើយប៉ុន្តែអាលុយដែលបានមកពីរបស់ហ្នឹងឯនេះទេ ដែលជានៅជាប់ពីរបស់សង្ឃនោះអញ្ចឹងញាតិញោមកុំបារម្ភថាអង្គទិញរបស់ពីលោកពីវត្តទៅវាខ្លាចបាប ថាអាមិនទិញហ្នឹងនិយាយថាមិនទិញបាបហ្មងទៅព្រោះវាអត់ដឹងហ្នឹងព្រោះអត់ឆ្លាតបើឆ្លាតត្រូវជួយសម្រួលអារបស់ដែលប្រើការមកកាត់ឲ្យទៅជារបស់ប្រើ បានវិញ អាហ្នឹងវាយើងទៅជាបុគ្គលឆ្លាតវិញអាហ្នឹងបានទៅជួយសង្គ្រោះដល់សង្ឃទៀតអាហ្នឹងមិនមិនកាប់ទេណាអាហ្នឹងឲ្យយល់ចឹងកុំឲ្យភ័យខ្លាចទិញបាននេះអត់បានអត់បានវាលែងគេថាគរុផនអាហ្នឹងវិញបើថា ជារបស់បរិភោគប្រើប្រាស់អង្គតែស្អីស្អីស្គរអីដែលថាផ្លាស់ប្ដូរហ្នឹងគឺអាចផ្លាស់ប្ដូរបានតាមពិតអាលុយដែលគាត់ទិញហ្នឹងគាត់ចូលមកក្នុងសង្ឃហើយតាអឺអង្គ យកទៅវាអត់មានន័យជាសង់ឲ្យទៀតទេវាអត់អាពីព្រោះលុយនេះលុយនេះវាចូលមកសង់ហើយអារបស់នេះតរបស់យើងតាអញ្ចឹងហ្នឹងហើយកុំភ័យអីទៀតពីព្រោះញាតិញោមខ្លះគាត់ភ័យគេទិញរបស់វត្តគាត់ថាបាបអីណាបើគាត់មានលុយទិញហើយហ្នឹងគាត់ថាបាបទៀតហ្នឹងហើយរឿងហ្នឹងហើយដែលចង់ឲ្យបញ្ជាក់ជាសាធារណៈសម្រាប់ញាតិញោមដែលគាត់ចូលមកស្ដាប់នោះឲ្យយល់ច្បាស់ធម្មតាតែផ្លាស់ប្ដូរហើយវាមានសំណងហើយបាទមាន អស់ហើយអញ្ចឹងយើងយើងបដូររបស់យើងឲ្យទៅរបស់គេគេរបស់គេមួយជារបស់យើងវាអត់មានតកតងអីរបស់គេទេទេអានឹងយ៉ាងណាយើងទិញរបស់ដែលប្រសងលោកអនុញ្ញាតឲ្យញោមវត្តចាត់ចែងដើម្បីកុំឲ្យរបស់នោះខូចហើយយើងផ្លាស់ប្ដូរជាតម្លៃឲ្យទៅយើងយករបស់នឹងមកវាជារបស់យើងហើយព្រោះយើងអស់ យើងអស់ទ្រព្យយើងយើងចំណាយទ្រព្យយើងដើម្បីបានរបស់នឹងមកវិញជាសំណងអាហ្នឹងវាអត់មានអីត្រូវមានទោសអត់មានទោសទេណែឲ្យញាតិញោមយល់ទាំងអស់គ្នាកុំឲ្យសង្ស័យកុំឲ្យខ្លាចអីចេះមួយចោះពីអីចឹងទៅ យើងគួរតែជួយសម្រួលដែរជួយសម្រួលព្រោះបើទៅទៅខ້ອຍដដែលហ្នឹងកណាអញ្ចឹងពេលឲ្យញោមញោមជួយសម្រួលចឹងទៅខ្ញុំយល់ថាគាត់គិតយ៉ាងឯងថាជួយជួយជួយជួយជាវទៅកុំឲ្យទុកខូចអីណាសម្រាប់ ឲ្យប្រសងយកថវិកាហ្នឹងចាត់ចែងអីផ្សេងទៅ ដើម្បីកុំឲ្យទូរបស់នោះឲ្យខូចអាហ្នឹងជាបំណងល្អទេមិនមែនខូចទេគណៈអរគុណអញ្ចឹងពេលវេលាក៏អឺគួរសមហ្នឹងម៉ោង1ម៉ោងកន្លះហើយសូមច្រើនដល់គុណចាស់បានសន្ទនាថ្ងៃនេះក៏ថា ល្អមែនទែនមានបទពិសោធន៍ហើយនឹងមានអត្ថន័យដល់សម្រួលដល់ញាតិញោមពុទ្ធបរិស័ទកុំឲ្យមានការភ័យភិតកុំឲ្យមានការខ្លាចអីទៀតសូមឲ្យបានជ្រះថ្លាក្នុងពេលនេះបានដោយសេចក្តីប្រាថ្នាចឹងណាខ្ញុំសូមក្រាបថ្វាយបង្គំគុណចាស់ទាំងពីរព្រះអង្គហើយសូមចម្រើនពរញាតិញោមទាំងអស់គ្នា តែប៉ុណ្ណឹងចោះតែមុននឹងចប់សូមជូនពរគុណចាស់ញាតិញោមទាំងអស់ជួបតែនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀតឡើយកណាសូមថ្វាយបង្គំលាសូមចម្រើនពរលាបាទ 嗯。